សូមជូននីតិបណ្ដោះគំនិតនិងទស្សនៈនយោបាយសូមលោកលោកស្រីអ្នកនាងកញ្ញា ប្រិយមិត្តទាំងអស់ចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈបណ្ដាញសង្គមទូរទស្សន៍អនឡាញ KK CCTV ដែលជាជាមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី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 កើតខែមិញឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមថ្ងៃនេះយើងនឹងនាំយកនៅទស្សនៈផ្សេងៗហើយនឹងការបណ្ដោះគំនិតដើម្បីឲ្យយុវជនរបស់យើងគាត់ទទួល បាននូវចំណេះដឹងហើយនឹងមានទស្សនៈផ្សេងៗដើម្បីជាការបណ្ដ បណ្ដោះគំនិតរបស់គាត់កុំឲ្យឲ្យពួកគាត់មានស្មារតីរឹងមាំមានភាពហឹងខ្លាក្លាហានហើយនឹងភាពមានចំណេះដឹង មានភាពរស់រវើកក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ឥឡូវថ្ងៃនេះយើងមានវាគ្មិនពីរអ្នកពិសេសពិសេសយកមកចែកជូនដល់ប្រិយមិត្តរបស់យើងទី1គឺសូមស្វាគមន៍បង ចន្ទធីមកពីខាងខេត្តកំពតបងសុខសប្បាយបង អរគុណហើយទី2សូមស្វាគមន៍បងថាច់ញឹកសុខសប្បាយបងបាទសុខសប្បាយទេគុណទេគុណបាទហ្នឹងហើយ អឺថ្ងៃនេះអាត្មាបានមានកិត្តិយសណាស់ដែលបានបងទាំងពីរទីជាវាគ្មិនសឹកតែអ្នកដែលមានបទពិសោធន៍ខ្ពស់ហើយនឹងបានមានចំណេះដឹងគួរសមគួរឲ្យជ្រះថ្លាគួរឲ្យយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយរបស់កម្មវិធីរបស់យើងកម្មវិធីរបស់យើងធ្វើយ៉ាងណាឲ្យវាគ្មិនដើម្បីរបស់យើងបន្តគំនិតហើយនឹងមានទស្សនៈផ្សេងផ្សេងដើម្បី ធ្វើយ៉ាងណាឲ្យពួកយុវជនរបស់យើងនឹងគាត់ចាប់យកនៅចំណុចសំខាន់សំខាន់ដើម្បីយកអនុវត្ត ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ឥឡូវយើងសូមដាក់ជូននៅក្នុងកិច្ចភាសារបស់យើងនៅក្នុងប្រធានបទថាខ្មែរក្រមជាក្រមជាតិសាសមួយដែលបកគុំនិយួនព្យាយាមធ្វើឲ្យចុះសោយខាន់តែបានឥឡូវហ្នឹងវេទិការបស់យើងបានលើកយក នៅប្រធានបទនេះជជែកគ្នាអស់មួយសប្តាហ៍ទៅហើយជាមួយនឹងបងចន្ទធីគាត់មកពីខាងខេត្តកំពតប៉ុន្តែស្រុកកំណត់របស់គាត់នឹងមកពីខាងកម្ពុជាក្រមដែរ ថ្ងៃនេះអាត្មាបកដល់ឲ្យបងចន្ទធីដដែលពីកម្មវិធីនេះបងចន្ទធីគាត់មានគំនិតជាអ្នកបណ្ដោះនៅទស្សនៈហ្នឹងដូច្នេះសូមឲ្យបងធីធ្វើសេចក្តីការពារឬក៏បំផុសនៅ ប្រធានបទរបស់យើងតើគោលបំណងរបស់បង លើកយក នៅ ប្រធានបទដើម្បីអ្វីសូមជ័យបងកណាសូមអរគុណខ្ញុំកណា ជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈ គ្រប់ព្រះអង្គដែលកំពុងគង់នៅក្នុងលើទឹកដីកម្ពុជាក្រោមក៏ដូចជានៅលើសកលនិងសូមថ្វាយបង្គំគុណចាស់ជាពិធីករនៃស្ថានីយ៍ទូរទស្សន៍ KK CCTV នៃទីក្រុងស៊ីនីជាទីសក្ការៈបូជាដល់អង្គបាទសូមជំរាបសួរបងថច្ញឹក ជាទីស្រឡាញ់និងជាទីរាប់អានដ៏ជ្រាលជ្រៅបំផុត ពីខ្ញុំកណាខ្ញុំបាទមុននឹងឈានចូលបងដាក់ដៃចុះបងបាទបន្តមុននឹងឈានចូលបន្តនៃប្រធានបទដែលតកតងនឹងក្រមខ្មែរកម្ពុជាក្រមគឺជាជាសាស ដែលរដ្ឋនិងបកគុំនៅយួនចាំបាច់ត្រូវតែធ្វើឲ្យចុះខ្សោយឲ្យខាន់តែបានមុននឹងបន្តនៅប្រធានបទនេះខ្ញុំភ្ញាក់រលឹកស្មារតីឡើងហើយ តាមដាននៅការកម្មវិធីផ្សព្វផ្សាយពីទូរទស្សន៍ KKC CTV online ដើម្បីជាចំណេះជាចំណេះដឹងជាចំណេះដឹង សម្រាប់យើងទាំងអស់គ្នារស់នៅក្នុង សង្គមមួយរស់នៅក្នុងសង្គមមួយប្រកបដោយសុវត្ថិភាពព្រោះ សាច់រឿងខ្មែរយើងដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមទាំងអស់បច្ចុប្បន្នក៏ដូចជាអនាគតដែរហើយរឿងពីអតីតក៏ចឹងដែរយើងមិនទាន់មាននិយាយរួមទៅបរដ្ឋយើង មានភាគរយតិចណាស់លើការយល់ដឹងពីច្បាប់របស់រដ្ឋថៃវ៉ាល់វៀតណាមជាងយើងតែងតែចំពប់យើងតែងតែដួល ដួលយ៉ាងម៉េចចំពប់យ៉ាងម៉េចទីទៀតខ្ញុំនឹងជម្រាបជូនជនរួមឈាមខ្មែរក្រមទាំងអស់និងប្រិយមិត្តទស្សនិកជនទាំងអស់អ្នកតាមដានដើម្បីជ្រាបតើតើនឹងប្រធានបទដែលខ្ញុំប្រកាសណាខ្ញុំបានបានលើកឡើងនេះមានមានពីកន្លះពីសប្តាហ៍កន្លងទៅ យើង បានជជែកគ្នា ត្រឹមតែវិស័យអប់រំតែប៉ុណ្ណោះ គឺតកតងនឹងការលុបបំបាត់ចោលទាំងស្រុង នៅប្រព័ន្ធសិក្សាធិការ ដែលខ្មែរក្រមយើងហៅថាសិក្សាធិការហ្នឹងណាអេភាសាខ្មែរហៅថាប្រព័ន្ធអប់រំ និងវិជ្ជាជីវៈត្រូវបានលុបបំបាត់ចោលចូលសប្តាហ៍នេះ ប្រធានបទយើងនៅដល់ដែរបាទព្រោះប្រធានបទមួយនេះ វាមានវាពាក់ព័ន្ធនឹងព្រឹត្តិការណ៍ច្រើនដែលបកនឹងរដ្ឋកុម្មុយយូនបានប្រព្រឹត្តខុសខើមកលើជាតិសាសន៍ខ្មែរក្រមដូច្នេះយើងខកខានអត់បានទេត្រូវតែនិយាយក្នុងសប្តាហ៍នេះខ្ញុំបាទសូមលើក ពីសន្តិសុខតលខ្លួនសន្តិសុខតលខ្លួននៃសង្គម មានន័យថាប្រធានបទនេះបើយើងស្ដាប់ទៅវាដូចជាមិនសូវពិរោះវាមិនសូវពិរោះទេប៉ុន្តែវាមានន័យជ្រាលជ្រៅពាក់ព័ន្ធនឹងការរស់នៅ ក្នុងតម្លៃជាមនុស្សនៅក្នុងនៅក្នុងសង្គមមួយ ដែលគ្រប់គ្រងដោយជាតិសាសន៍ដទៃ មាននៅកម្ពុជាក្រោមយើង មានប្រជាពលរដ្ឋច្រើនច្រើនយកតែមែនតែនដែល ពួកគាត់ជាសក្តិសិទ្ធិរស់ពាក់ព័ន្ធនឹងការ ធ្វើទិរណកម្មលើប្រកាយពីសប្តាហ៍មុនយើងនិយាយអំពីប្រកាយឥឡូវនៅ តែប្រកាយដដែល តែគ្រាន់តែខុសវិស័យ មួយវិស័យអប់រំហើយនេះគឺវិស័យសន្តិសុខផ្ទាល់ខ្លួនត្រង់កន្លែងហ្នឹងខ្ញុំបកណាខ្ញុំបាទចង់លើកបង្ហាញ ពីព្រឹត្តិការណ៍ខ្លះៗដែលរដ្ឋាភិបាលយួននិងបកកុម្មុយនីសបានអនុវត្តជ្រុលជ្រួសធ្វើទុកបុកម្នេញ ដល់ប្រជារដ្ឋខ្មែរកម្ពុជាក្រោមក្របដណ្ដប់លើទឹកដីកម្ពុជាក្រោមទាំងអស់គឺនៅក្នុងទសវត្ស80និង90ដដែលប្រជាពលរដ្ឋខ្មែរក្រមដែលខ្ញុំបកណាខ្ញុំបានសុំឲ្យថាស្ទាស័ក្តិសិទ្ធិរស់នឹងគឺប្រជាពលរដ្ឋដែលរងគ្រោះដោយព្រោះយុទ្ធនាការកែន មនុស្សយកមកធ្វើតបទៅធ្វើសង្គ្រាមទស្សនិកជនទាំងអស់ប្រហែលជាបានជ្រាបហើយ នៅទូសវ័តឆ្នាំ82 83 84រហូតដល់86គឺរដ្ឋាភិបាលនិងបកគមនិយនបានធ្វើផែនការមួយ ដើម្បីធ្វើសង្គ្រាម ជាមួយនឹង របបប៉ុលពតក្នុងសម័យនោះរដ្ឋអំណាចយួនបានកែនធ្វើយុទ្ធនាការកែនកម្លាំងកែនបរដ្ឋខ្មែរកម្ពុជាក្រោមដើម្បីបញ្ជូនមកឲ្យធ្វើសង្គ្រាមជាមួយនឹងរបបគ្រប់គ្រងដោយលោកខៀវសំផននិងលោកប៉ុលពត សំណួររបស់ខ្ញុំបកណ្ដាខ្ញុំបានចង់សួរទៅបដិជគុណគ្រប់អង្គហើយនឹងបងប្អូនទស្សនិកជនទាំងអស់សួរថាបងប្អូនមានដឹងទេថា ខ្មែរកម្ពុជាក្រមនាសម័យនោះស្លាប់អស់ប៉ុន្មានស្លាប់អស់ប្រមាណដោយព្រោះតែផែនការកែនមនុស្សយកមកជួយសង្គ្រាម ហេតុផលមួយទៀតនោះ ខ្ញុំប្រកាសណាខ្ញុំមកខ្ញុំចង់បញ្ជាក់ថាខ្មែរក្រម ដែលត្រូវកែនឲ្យចូល ធ្វើសង្គ្រាមនោះមិនបានឆ្លងកាត់វគ្គបណ្ដោះបណ្ដាលស្ដីពីការប្រយុទ្ធឲ្យបានពេញលេញនោះទេក្រនតែ កេណ្ឌបានកម្លាំងហើយ បញ្ជូនចូលសាលាយ៉ាងច្រើនមួយ ខែតែប៉ុណ្ណោះឯងយ៉ាងច្រើនមួយ ខែតែប៉ុណ្ណោះឯងគឺបញ្ជូនចេញមកធ្វើសង្គ្រាមជាមួយនឹងពួកបនពលពតសំណួរហ្នឹងខ្ញុំសុំសួរទៅរដ្ឋាភិបាលយួនលោកចេតនាបញ្ជូនខ្មែរឲ្យមក ស្លាប់ឬក៏បញ្ជូនខ្មែរឲ្យមក ធ្វើសង្គ្រាមជាមួយនឹង នឹងនឹងនឹងនឹងនឹងបនបនប៉ុលពតដើម្បីរំដោះខ្មែរចេញពីបនបលាយពិសាតាមដែលខ្ញុំពិនិត្យឃើញទៅមិនចេតនាក្នុងការធ្វើ ដើម្បីបំពេញកាតព្វកិច្ចជាការការបរទេស មនុស្សធម៌ការបរទេសរបស់អលោក ដូចក្នុងភាសារបស់អលោកនិយាយលើឆាកអន្តរជាតិនោះទេគឺលោកព្យាយាមបញ្ជូនខ្មែរឲ្យទៅស្លាប់ រិចរិលឲ្យខ្មែរទៅស្លាប់រិចរិលมันខកអីរុស្ស៊ីកែនកម្លាំងជនជាតិពេតិច ទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែននេះសម័យនោះខ្មែរកម្ពុជាក្រោមក្រៅក្រៅពីការរំលាយចោលនៃ ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលទុនធានមនុស្សគឺឲ្យលោកបាន កាន់មនុស្សយកទៅធ្វើសង្គ្រាមដើម្បីឲ្យស្លាប់តែបើអស់លោកបានយកទៅបណ្ដោះបណ្ដាលវឹកវើក្បួនយុទ្ធសាស្ត្រត្រឹមត្រូវ ហើយឲ្យលោក បញ្ជូនទៅសមរភូមិខ្ញុំគិតថាខ្ញុំមានការពិចារណាអាចនឹងនិយាយមិនដល់កម្រិតនឹងទេប៉ុន្តែ តាមដែលខ្ញុំតាមដានមើលខ្មែរទាំងអស់ស្លាប់ច្រើនណាស់តិចឲ្យលោកកំប្រើភាសាថាំងស្លាប់អស់តែ4 10 20នាក់ 100 200នាក់ឬក៏មួយសែននាក់អត់ទេច្រើនណាស់ខ្ញុំឈានសន្និដ្ឋាន ថាជាង10សែនឡើងទៅលើ ចំណុចនេះ គឺជាចំណុចបំភ្លេចបំផ្លាញជាតិសាសន៍ខ្មែរក្រមក៏ដោយឬគល់ដូចគ្នាបំបត្តិអាហ្នឹងគេហៅថា បំបត្តិពុជសាសណាគុណចាស់ កូនបែកពីឪពុកម្ដាយបែកនឹងកូនប្តីបែកពីប្រពន្ធអូខេមានយុទ្ធជនអអរគុណបងបងសុំសុំសម្រាប់បងបណ្ដឹងសិនព្រោះចង់ឲ្យវាគ្មិនវិញទី2ដើម្បីឲ្យបញ្ជាក់ថាតើ គោលការណ៍ធ្វើឲ្យអន់ខ្សោយរបស់ចិត្តសាស្ត្រខ្មែរក្រមនោះតើបងថាច់ញឹកបានបានស្ដាប់ អំពីបងថាចន្ទធានតើគាត់លើក ឡើងតើវាមានគោលការណ៍ត្រឹមត្រូវដែរទេ ដែលគេកែនប្រជាប្រដ្ឋខ្មែរយើងគេកែនជនជាតិខ្មែរយើងដើម្បីឲ្យទៅស្លាប់តើរឿងនេះរឿងពិតដែរទេបងថាច់ញឹកបាទកណាសូមគោរព ព្រះជគុណជាសហការីទូរទស្សន៍ KK CCTV ហើយនឹងសូមគ្រប់បងប្អូនតាសនិកជនទាំងអស់នឹងលោកចន្ទធីបាទហើយនឹងសង្គម Facebook យើងទាំងអស់គ្នាបាទតែខ្ញុំចង់និយាយអំពីរដ្ឋាភិបាលយួនដែលមានគំនិតអឺធ្វើឲ្យខ្មែរអន់កសោយ ហើយនឹងចោះថយហើយនឹងរំលាយពូជសាសន៍អឺផែនការនេះជាវាវាយុទ្ធសាស្ត្ររបស់វានឹងដើមហ្មងគឺគិតគូរណាស់ហើយកមែនដែលកមែនទៅត្រឹមឆ្នាំ30មេសា75ទេវាមានគំនិតពីសតវត្សទី17មក សតវត្សទី17ហ្មងណាគឺជ័យដីព្រៃនគរនេះធ្វើជាកន្លែងឆាត់ទីហ៊ាននេះហើយវាមានគំនិតណាបានលោកត្រង់មណរិនថាយ៉ាងដីទ្រូកញ៉ា nước ដីសាវនឹងព្រៀកនឹងព្រៀកយុទ្ធសាស្ត្ររបស់យួនណាយុទ្ធសាស្ត្ររបស់យួន ដូចជាកម្ពុជាខ្ញុំថាมันចង់ប៉ះផលរាល់ថ្ងៃនោពេញទន្លេពេញសមុទ្រហ្នឹងណា តែខេត្តកំពង់ឆ្នាំងមួយទទេមិនដល់ពាន់គ្រួសារមិនដល់ពាន់គ្រួសារទូរទស្សន៍ហាណយញាយឃើញណាណាណាណាអានឹងឲ្យយុទ្ធសាស្ត្រគេគោលគំនិតរបស់គេដូចលោកចាន់ធីនិយាយមិញណាលោកឯងត្រូវដឹងថាគេកែនធប់នឹងយុទ្ធសាស្ត្ររបស់គេឃើញណាកម្ពុជាវាចែកធូបជា2 កម្ពុជាកណ្ដាលកម្ពុជាលើកម្ពុជាក្រោមណានឹងណាក់ណាចែកគឺសត្រូវយើងចែកយើងគឺមានណាក់ណាចែកទេនគរខ្មែរអត់មានទេមាន តែចេនឡាទឹកលិចចេនឡាទឹកគោកប៉ុណ្ណោះណាបើគិតទៅខ្មែរ មានតែមួយទេគឺមាន3ទេបានតែគេត្រូវចែកអញ្ចឹងផែនការរបស់គេណាយុទ្ធសាស្ត្ររបស់គេណាយុទ្ធសាស្ត្ររបស់គេចង់ឲ្យវៃសៀម ណាទៅនិយាយហ៊ុនសែនឲ្យវៃសៀមទៅគេជួយតបជួយឯណាខ្មែរក្រមដល់ខ្មែរកណ្ដាលហ៊ុនសែនណាដល់វៃសៀមសៀមនៅឯណា ខ្មែរកណ្លើឃើញទេឃើញយុទ្ធសាស្ត្រហើយបងប្អូនស្ដាប់ឲ្យច្បាស់ហើយពិនិត្យមកច្បាស់មែនតើគឺមានទេគឺមានសត្រូវពីណាទេគេបញ្ឆោតចែកខ្មែរជា3ហើយអស់បញ្ឈួយឲ្យខ្មែរនឹងវៃគ្នា សម្រាប់គ្នាចោលដើម្បីអូសប្រជាច័ន្ទគេចូលនៅតែណាប៉ោយប៉ោតណាស់ណាបើនិយាយទៅស្ដាប់លោកនួនជាលោកខៀវសំផនលោកតាមកអីស្ដាប់ច្បាស់ទេមើលឃើញច្បាស់ទេมันបាច់និយាយទៅវែងឆ្ងាយឯណាទេនិយាយចំគឺអង្គការជាណាអង្គការគឺជាយួនឯងចិនណាមិនដំបងគឺយួន បង្កើតខ្មែរក្រហមនឹងឯងដល់ក្រោយមកបានចិន ស្ដេចសេអនុហ្នឹងរដ្ឋពឹងចិនសម្រាប់ខ្មែរច្រើនពេកបានចិនមកប៉ោយប៉តអៀងស្រីខៀវសំផនឃើញទេនិរដេណោភូមិភាគណោអង្គការថ្នាក់លើ បញ្ជាមកហើយតើអស់លោកដឹងថាអង្គការថ្នាក់លើជានរណាណោឃើញទេអង្គការថ្នាក់លើជានរណាណោឃើញទេ ខ្ញុំថាមិនចង់ប៉ះផលដល់ប្រទេសកម្ពុជាទេខ្ញុំមិនចង់និយាយនយោបាយហ្នឹងប៉ាណែខ្ញុំចង់និយាយយុទ្ធសាស្ត្ររបស់យួននេះអានឹងហើយយុទ្ធសាស្ត្ររបស់យួនវាចូលទៅក្នុងរឿងហ្នឹងណានយោបាយមួយមួយយកតុលាការមកកាត់ទោសបានលោកខៀវសំផន លោកនួនជាឆ្លើយតុលាការមិនយុត្តិធម៌ទេ អាសัตว์កពើមួយ មកកាត់ទឹកកណ្ដាលខ្លួនអាក្បាលអន្ទុយមិនកាត់តើមិន តឡាការមិនយុទ្ធថាចំពោះខ្មែរទេឃើញណាលោកឡើងគិតឡើងនិយាយច្បាស់ណាស់ឃើញណាហើយដល់ប្រជាជនមួយចំនួនដែលដឹងថាខ្មែរខំជាអ្នកតស៊ូបើគ្មានខ្មែរខំទេបាត់ទឹកដីកម្ពុជាហើយឃើញណាយួនយកបាត់ណាណាហើយដល់បងប្អូនណាណាខ្មែរខំយួនណាខំនិយាយថាខ្មែរខំសម្រាប់ណាខ្មែរខំសម្រាប់ក៏ការពិតអង្គការនោះទេថ្នាក់លើនោះទេក៏កុំខ្ញុំប្រាប់ថាយើងណាបែរហ្មងណាទឹកដីកម្ពុជាក្រមណា ត្រូវស្វែងរកសិទ្ធិសម្រាប់វាសនាដោយខ្លួនឯងมันបាច់គិតនឹងឯណាទាំងអស់បើទោលើកដៃទៅអុយហ៊ុនសែនហ៊ុនសែនថាណាណាក់ណាយកទឹកដីកម្ពុជាក្រមអុយអុយអុយមកអុយកាត់ដឹងទៅកាត់ជួយឈោះកាត់ជួយមកឈោះឃើញណាឃើញលោកហ៊ុនសែនណាណាថាកោះត្រល់ណាបាទពីសម័យណាណាកុំកាត់មិនធន់កើតទេហើយកាត់ធ្វើនយោបាយរដ្ឋមន្ត្រីអីហឹម នោះនាយករដ្ឋមន្ត្រីខ្មែរហ្នឹងនាយករដ្ឋមន្ត្រីដើម្បីអាណានិគមទេនាយករដ្ឋមន្ត្រីដើម្បីគេហៅថាលៀបមុខលៀបសការៈនោះកុំតូចໃຫយឥឡូវយើងគិតថាទឹកដីកម្ពុជាក្រមយើងគិតបោះយើងយើងនិយាយថាសម្រាប់ភាសនាដោយខ្លួនឯងយើងឡើងពឹងបងឡើងពឹងអូឡើងពឹងម៉ែឡើងពឹងអ៊ំហើយបាក្រមិនបានគេហៅបាក្រខ្មែរហៅអ៊ំ ឧមហរខ្មែរក្រមក៏មានអូពុកក៏មានម្ដាយកូនកំព្រា បានយកបាក់ធ្វើជាធំណែពឹងបាក់បើក្រណាស់គេសង្ថាអយបើក្រខ្លាំងពេកលុកដែលគ្មានដីទឹកសោះគេទិញអយមិនណនអឺម៉ានអឺម៉ាន300ម៉ែត្រក្រេណែមិនណនថាគេសង្ថាអយអានោះយុទ្ធសាស្ត្ររបស់គេបាននឹងពាក្យខ្ញុំវាគ្មិនយើងនិយាយច្រើនណាស់ ថាអីអឺខ្លោខ្លាចល្ងងខ្លោខ្លាចឃ្លានណាអា3នឹងហើយ ដែលនាំឲ្យខ្មែរក្រមចោះទៅអន់ថយចោះទៅកសោយមែនតើណាបានខ្ញុំប្រាប់ថា ចង់ឲ្យខ្មែរក្រមនិយាយខ្មែរបានរៀនបានភាសាបានត្រឹមត្រូវត្រូវបើកសាលារៀនជាទីបន្ទាន់បើសហព័ន្ធមានរិទ្ធិចេស្តាទាមទារសិទ្ធិនឹងឲ្យបាន បើកសាលារៀនបានបើបើកសាលារៀនបានទៅខ្មែរក្រមមានទាំងខំរោះណាមានផនធានមនុស្សឡើងវិញបើបើកសាលារៀនមិនបានទេត្រូវសូនយើងត្រូវសូនវិជាជាទ្របខប់ប្រសាដើរតណាចោលលួចមិនបានឥឡូវយើងគិតទេណាឥឡូវយើងគិតសុំសិទ្ធិបើកសាលារៀនឲ្យច័ន្ទជាតិដើមរៀនទៅມັນកឹងឲ្យជួយស្អីទេខ្ញុំមិនចាំបាច់ទេខ្ញុំចាំបាច់តែអស់សោះសះវប្បធម៌ បើយើងរៀនចេះហើយបើបើសិនណារស់ស៊ីក្រក៏សុខចិត្តសบายចិត្តអោយតែមានសិទ្ធណាអោយតែមានសិទ្ធចេះដឹងណ៎ខ្ញុំចង់និយាយប្រាប់បងប្អូនយើងឲ្យដឹងកុំវែងកុំវែកទៅក្រៅវិធានបតដូចជាលោកចន្ទធីនិយាយមិញថារដ្ឋាភិបាលយួនជ្រិលធ្វើកែនតបកែននេះក៏មិនជ្រិលទេ គេសុកចាត់ចាប់មនុស្សខុសហើយតែមិនអោយលែងមនុស្សទេអោយពៀកចាំពៀកយួនថាយាកកង់ណាចាំទេចាំពៀកនឹងណាមិនដំបងចេញមកយាកមិញក្រោយមកយាកកង់ក្រោយមកយាកណាមអោយអោយដឹងគេគេប្រែកាឡាមិនចាញ់ទេអាដេញមេតំបៅកើតជាពីអង្គរហ្នឹងឃើញទេហើយយើងមិនចាំមិនចាំវិធានបត់ និយាយតាយើងជួនចតាយើងគ្រប់ចំនួនដែលស្លាប់ហើយយើងមិននិយាយទេណាយុទ្ធសាស្ត្ររបស់គេធ្វើយើងឋានក៏សោយនោះមកពីឲ្យយើងឃ្លានចូលតាប់ដងយកស្រែយើងអស់យកដីយើងអស់มันយើងមិនឃ្លានគាត់ព្រោះមានស្រែណាយើងកុំស្រែអោព្រាមចែកដីចោលយកដីខ្មែរចែកឲ្យយួនឲ្យខ្មែរយើងបានមណាក់ពីក្រណាតែណាអាយួនខោឡើយយងឡើយយង ញើងកូនស្អាវណាចាយកដេកខ្មែរចែកក៏យន់ទាំងអស់ខ្មែរណារំដោះឲ្យព្រាមបាននេះកាលវៃរំដោះអាមេរិកហ្នឹងមានខ្មែរវៃដែរមានតើដល់ពេលរំដោះឲ្យព្រាមខ្មែរទៅជាសត្រូវនិយាយចេញនឹងបាននិយាយចេញចាប់ចងបាញ់ចោលហ្នឹងឃើញណាណ៎អានឹងហើយដែលពន្លប់ខ្មែរឃើញណាដល់រឿងដែលខ្ញុំចង់និយាយថាក៏មិនចង់យកតែរឿងខ្ញុំចេញនិយាយខ្ញុំនិយាយការពិត ខ្ញុំប្រាប់បងប្អូនយើងឲ្យដឹងខ្មែរក្រមយើងឲ្យដឹងច្បាស់គឺគ្រូកំណត់យុទ្ធសាស្ត្ររបស់គេនឹងគេប្រុងលំលាយពូជសាសយើងឃើញទេឃើញខ្មែរឡើងតុលាការដែលខ្មែរណាស់យួនទេមិនណាស់ទេបើខ្មែរនិយាយត្រូវគេថាខុសណាខ្មែរនិយាយអឺត្រូវច្បាប់គេថាខុសច្បាប់អានោះច្បាប់គេកានណាគេចង់ថាត្រូវត្រូវគេចង់ថាខុសខុសអានោះរឿងរបស់គេដូចជាដេខ្ញុំបាទនេះគេដល់ឲ្យមើលមើល វាយកឲ្យអស់វាវាយកយើងមិនបានយើងចេះទទួលរារាំងចាប់យើងយកទៅឃុំខាំងមួយថ្ងៃទៅហើយព្រលឹមឲ្យប៉ូលីសចាំធ្វើក្លាហើមកណាហើយចាំមួយថ្ងៃចឹងវា3សង្កាត់ឲ្យជាងធ្វើក្លាហើធ្វើទៅកន្លែងសួនកុមារឃើញណាអាលោកឲ្យគាត់ណាហើយចើគាត់ណាអ៊ីនឹងចុះមកលេងឃើញណាបង្ហាញប្រាប់ខ្មែរឲ្យដឹងថាស្នាដៃរត់ចង់យកបានណាយកឃើញណា ឃើញណាខ្មែរយើង មួយចំនួន ដូចលោកចន្ទធីថាកុំអោយប៉ះពាល់ខ្មែរมันប៉ះមិនខ្មែរខ្លះទូលក្តិតឆែហ្នឹងណាបាន ប្រាក់បន្តិចបន្តួចហ្នឹងណាលោកឧត្តមកទេសអោយយួនអានឹងมันអោយប៉ះពាល់មិនខ្មែរណាខ្មែរយើងมันស្លាញ់ខ្មែរទេបើធ្វើកម្មវិធី បណ្ដាលោកឆាន់អីបន្តិចបន្តួចឲ្យតែខ្មែរជួលមណាក់និយាយយួនទាំងអស់ឲ្យតែយួនជួលមណាក់ខ្មែរសັດហ្នឹងឲ្យតែយួនជួលមណាក់និយាយយួនទាំងអស់លីងអឺហើយបើបើរោងការវិញมันស្អាងខ្មែរណាมันនេះណាទៅកែវ៉ានោះអានោះมันมันប៉ះហ្មងណាឡើងនងឲ្យបំផ្លែងវប្បធម៌ជាតិបំផ្លែងកេតនាភ័ណ្ឌជាតិណាលោកឧត្តមគតិឲ្យគេតងស្រង់ យល់ឃើញវប្បធម៌គេល្អជាងវប្បធម៌យើងទៅវិញឃើញណាឃើញណានងនងណាក់ដែលធ្វើខុសណាក់នឹងលោកចានទីគិតមិនបែកទេគង់តែចំណែកខ្ញុំណាក់នឹងកំមែនឧត្តមក៏ទេចាត់ណាក់នឹងខ្មែរទេណាក់នឹងត្រូវជាយួនគេចង់បានយួនណាក់ទៅគុំទៅកើណាអូខេអរគុណបងថាញឹកឥឡូវបើមកជួបបងចន្ទធីវិញចំពោះគាត់បងថាញឹកគាត់លើកដូចជា ចំចំត្រង់ត្រង់មិនបានវៀងឆ្ងាយទេអឺត្រង់ចំណុចហ្នឹងដោយគាត់លើកឡើងថាតើជាយុទ្ធសាស្ត្ររបស់គេហ្នឹងវាជាធ្វើឲ្យឆ្អន់ខ្សោយដែរឬទេក្នុងដូចជាបងថាញើគាត់បានលើកឡើងមិញបងមានការគ្រប់គ្រងកម្រិតរបស់គាត់ឬក៏មានការយកយោបល់យ៉ាងម៉េចដែរបងចាប់ទៅចាប់តិចមកអូខេ កន្លែងដែលបងញឹកគាត់មានប្រសាសន៍មិញហ្នឹងគឺវាមិនខុសទេបាទគឺខ្មែរយើងតាមរយៈយុទ្ធសាស្ត្រ3 4ដែលគាត់មានប្រសាសន៍មិញថាឃ្លានខ្លាចខ្លៅខ្លៅអា3ហ្នឹងអញ្ចឹងអាខ្លៅហ្នឹងយើងបាននិយាយពីសប្តាហ៍មុនហើយគេធ្វើឲ្យយើងខ្លៅណា ត្រូវគាត់គាត់មានប្រសាសន៍ហ្នឹងគឺគឺអត់ចាំបាច់និយាយច្រើននិយាយតែមួយម៉ាត់គឺគ្រប់ឯខ្លាចគេបានធ្វើឲ្យយើងខ្លាចនោះតាំងពីដូនតាយើងមកនោះមិនទៅបែរឡូវនោះទេណាតាមរយៈអង្គការចាត់តាំងនយោបាយរបស់គេនឹងគឺគេ គេលើកបង្ហាញពីមេគានយោបាយរបស់គេដើម្បីឲ្យ ខ្មែរយើងនឹងចូលជួតម្រង់ជួនៅតាមខ្សែបន្ទាត់ដែលគេចង្អុលបង្ហាញអានឹងមកពីរឿងខ្លាចដែរបើសិនបើយើងមិនចូល នៅក្នុងខ្សែបន្ទាត់យើងមិនដើរនៅ ក្នុងមេគារបស់គេទេ យើងនឹងคลายជាអ្នកល្មើសគេនឹងវាយសន្ធប់ពីលើយើងដោយច្បាប់នឹងបំបាក់ស្មារតីបរដ្ឋខ្មែរក្រមយើងដោយច្បាប់ វាមិនខុសរឿងបងត្រឹងវណ្ណរិនដែលគាត់គាត់លើកពីសាលាទៀននៅភូមិកណ្ដែងហ្នឹងទេ ពេលដែលបរដ្ឋខ្មែរស្នើដាក់ពាក្យស្នើសុំសាងសង់សាលាឆោទៀនគេមិនឆ្លើយពេលដែល បរដ្ឋខ្មែរចាប់ផ្ដើមកសាងគេចូលរួមអញ្ញាធោនឹងអញ្ញាធោនឹងចូលរួម ពេលដែលធ្វើរួច មានអំណាចពីតឡាការមក បង្កប់អ្វីចោលដោយផ្អែកទៅលើ សាងគេមិនហាមទេណាផ្អែកទៅលើ សិទ្ធិសាសនា គេអត់បានរំលោភទេតែគេអនុវត្តច្បាប់ស្ដីពីការសាងសង់ព្រោះដីដែលធ្វើនោះគឺមិនមែនជា ដីលំនៅឋានទេដីកសិកម្មដីដីកសិកម្មវាមិនខុសអីករណីនឹងទេ រឿងដែលបងញឹកគាត់និយាយមិញតាក់តងរឿងខ្លោខ្លាចឃ្លានហ្នឹងណាមនុស្សយើងតតែមានអា3ហ្នឹងធ្វើអីគាត់កាត់ដែរខ្លាចចឹងខ្ញុំសូមទុកខ្លឹមសារ3ខ្លោខ្លាចឃ្លាន ទុកឲ្យបងញឹកគាត់បន្តដើម្បីអធិប្បាយទៀតចុះប៉ុន្តែខ្ញុំចង់លើកព្រឹត្តិការណ៍មួយចំនួនទៀតដែលកើតនៅក្នុងទសវត្ស80គឺនៅខែ3ខ្ញុំមិនចាំថ្ងៃណាខែមិថុនាឆ្នាំ1988មានព្រឹត្តិការណ៍មួយទៀតនៅឯប្រជុំកោះយួនគេហៅថាដៅគួងសានិងដៅទ្រឿងសាហ្នឹងណា គឺមានចំនួនប្រាំអាវុធដោយប្រជាមនិតចិនពេលនោះយួននិងចិនឆ្លោះគ្នាប៉ុន្តែ ខ្មែរក្រមរងគ្រោះគុំចាំមិនដឹងថាខ្មែរក្រមរងគ្រោះដោយសារអីទេដោយសារគេកើនតបគេចាប់ខ្មែរឲ្យទៅធ្វើសង្គ្រាមជំនួសគេឲ្យទៅស្លាប់ជំនួសគេ គ្រាន់តែយើងនិយាយយើងមិននិយាយសម័យអាធិវទេបាច់និយាយតែអានោះវាឆ្ងាយវា វាអើយពេកវាយូរឡុងពេក យើងអត់ចង់ជជែកយើងជជែកតែយើងបានឃើញខ្ញុំមនុស្សនៅរស់បានឃើញ បានដឹងបានដឹងបានលឺគឺសង្គ្រាមនៅ ប្រជុំកោះរវាងយួននិងចិន ខ្មែរក្រមស្លាប់ ក៏អស់រាប់ម៉ឺនអ្នកដែរក៏ជាផែនការកែនមនុស្សឲ្យទៅស្លាប់ដូចគ្នាអាហ្នឹងក៏វានៅ ក្នុងក្នុងសន្តិសុខផ្ទាល់ខ្លួននឹងដែរគុំចាន់ណាណាខ្មែរក្រមយើង បើអត់មានព្រឹត្តិការណ៍ពីរហ្នឹងអត់មាន ផែនការយុទ្ធនាការកែនទ័ព ចំនួន2 2ដំណាក់កាលហ្នឹងខ្មែរក្រមយើងច្រើនណាស់គុណចាស់ច្រើនណាស់អឺមិនមែនតិចទេច្រើនណាស់កើតកូនកើតចៅច្រើនណាស់មកដល់ឥឡូវហ្នឹងមិនមែនដូចយួនថាជាង1លានអ្នកទេអត់លើពី20លានជាងទេសម្រាប់ពលរដ្ឋខ្មែរក្រមខ្មែរក្រមគឺជាជាតិសាសន៍មួយ ដែលមាន ចំនួនច្រើនជាងគេ ទាំងអស់នៅលើ ដីវៀតណាមមិនមែនដូចវៀតណាមថាមិនមែនដូចយួនថាអត់មាន តែជាង ជាង1លានអ្នកទេអត់មែនចឹងទេបើរដ្ឋាភិបាលយួនចិត្តសឿងលោកបើកផ្លូវឲ្យយើងទាំងអស់គ្នាទៅស្រាវជ្រាវទៅស៊ើបអង្កេត ថាតើនរណាខ្លះដែលជាខ្មែរហើយ ខ្មែរយើងរស់នៅលើដែនដីណាខ្លះ ណាខ្ញុំសូមជម្រាបអស់លោកតាំងពីខេត្តវាលប្រើខេត្តដូនណាយមកនោះតាំងពីខេត្តដូនណាយមកនោះស្អីគេយើងហៅថាខេត្តព្រះសូគៀក៏មានខ្មែរខេត្តបំបំពង់ឬស័យកំពង់ឬស័យគេហៅបេងចែបេងចែនោះក៏មានខ្មែរយើងនៅច្រើនដែរនៅរាប់លានអ្នកនៅនោះ ហេតុអីបានខ្ញុំប្រកាសថាខ្ញុំបានហ៊ានសន្និដ្ឋានថាមានខ្មែររស់នៅទីនោះរាប់លាននាក់ពីសម័យបារាំងចូលធ្វើអាណានិគមខ្មែរយើងមានវត្ត6ចំណុះជើងវត្ត6នៅលើខេត្តបេងចាហ្នឹងខេត្តកំពង់រស័យហ្នឹងតែឥឡូវហ្នឹងខ្ញុំសុំសួរត្រង់ត្រង់ទៅរដ្ឋាភិបាលយួនតែម្ដងហើយសុំលោកឆ្លើយមកវត្តរបស់យើងទាំងអស់មាន6តើនៅណា នៅឯណាអ្នកណាអ្នកទទួលខុសត្រូវលើបំកាប់បំភ្លេចបំផ្លាញមរតករបស់ ដូនតារបស់យើងហ្នឹងតិចឲ្យលោកកំឆ្លើយថាបារាំងណាឲ្យលោកកំឆ្លើយថាអាមេរិកណាឲ្យលោកកំឆ្លើយថាជប៉ុនណាអត់ទេចំពោះខ្ញុំ ខ្ញុំនៅតែសួរលោកដដែលព្រោះលោកជាពុយសាសដែល បានបំផ្លាញ គេមរណដូនតារបស់យើងមានរឿងច្រើនទៀតប៉ុន្តែយើងអត់ចង់ជជែកច្រើននាំនាំមកបាត់បង់ពេលវេលាឥឡូវខ្ញុំកាលណាសូមលើក ពីយុវជនយើងថ្មីថ្មីហ្នឹងមានដូចជាប្អូនគឿងប្អូនជឿងប្អូន អឺគុណចាស់យើងខាយអីជាដើមណាហើយប្អូនទីវហ៊ីវជាដើមដែល ត្រូវគេបំផិតបំភ័យអាហ្នឹងហៅថា គេបានប្រព្រឹត្តបទល្មើសបំផិតបំភ័យមានការដកហូតទិដ្ឋាការឆ្លងដែន មាន ការទៅសួរចម្លើយមានការយកទៅឃុំខ្លួនដោយមិនបាច់សួរប៉ុន្តែ ចំខ្ញុំប្រកាសណាខ្ញុំលើក ធ្ងន់ចំពោះប្អូនទីហ៊ីវនឹងតែម្ដងត្រូវនគរបាលខេត្តឃ្លាំងហៅទៅខាត់ខ្លួនអស់24ម៉ោងហើយធ្វើទារុណកម្មលើរាងកាយទៀតឥឡូវនឹងខ្ញុំសុំសួរទៅឆ្លៀតឱកាសនៅ ក្នុងវេទិកាព័ត៌មានរបស់ KK CCTV ហ្នឹងខ្ញុំសុំសួរទៅ ត្រង់អ្នកត្រង់តែម្ដង ចំពោះថ្នាក់ដឹកនាំខេត្តឃ្លាំងគឺលោកស្នងការទទួល បន្ទុកស្នងការនគរបាលខេត្តឃ្លាំងតែម្ដង លោកអាងលើអីបានលោកខត់ខ្លួនយុវជន Trill Hill ហើយធ្វើទរណកម្ម24ម៉ោង លោកតាមដែលលោកប្រកាស លោកចោទថាយុវជនទ្រាវហ៊ីវនឹងបានប្រព្រឹត្តបទល្មើសប្រមាថមើងងាយដែលគុណតាំងនោះផ្សព្វផ្សាយព័ត៌មានមិនពិតតើអីទៅដែលហៅថាព័ត៌មានមិនពិតគ្រាន់តែចែកចាយប្រតិបត្តិដែលអនុម័តដោយអង្គការសហប្រជាជាតិនឹងមែនចែកចាយប្រតិបត្តិ ដែលចុះហត្ថលេខាដោយតំណាងរដ្ឋរបស់លោកនឹងមែនមិនត្រឹមលោកចោតប្រកាន់របៀបនោះទេលោកចោតប្រកាន់លើបទល្មើសមួយទៀតប្រមាថចំពោះគុណម្ចាស់ព្រះអង្គតាំងណូមិនខុសអីព្រះអង្គម្ចាស់ គុណតាំងណូលោកជាបុគ្គលបម្រើសាធារណៈតែងតែត្រូវគេរិះគន់ដើម្បី ស្ថាបនាអញ្ចឹងឯងធម្មតាលើកិច្ចការងារគឺធម្មតាអត់មានអត់មានអាចនិយាយថាជាការប្រមាថមើលងាយទេព្រោះព្រះអង្គតាំងនោះជា ព្រះឧបជាព្រះឧបជា នៃខេត្តឃ្លាំងទាំងមូលណាអញ្ចឹង ចង់មិនចង់ក៏ព្រះអង្គជាអ្នកតំណាងជាបុគ្គលសាធារណៈបំរើការងារសាធារណៈអញ្ចឹងមតិគេរិះគន់ដើម្បីស្ថាបនានោះជាសិទ្ធស្របច្បាប់របស់គេលោកមិនយល់របៀបនោះទេលោកចោទគេថា គេបានប្រព្រឹត្តបទល្មើសខ្ញុំសនំពោឲ្យលោកបង្ហាញបទល្មើសបង្ហាញតាម YouTube មកបើឲ្យលោកមិនមានលទ្ធភាពបង្ហាញ ឲ្យលោកយកឈ្មោះខ្ញុំទៅយក account របស់ខ្ញុំមក T-man ឲ្យលោកបង្ហោះមកបាត់ល្មើសរបស់ Tiu Hiu នឹងមានប្រមាណឲ្យលោកបង្ហោះមកបញ្ជាក់ខ្ញុំមិនមានអិទ្ធិពលអីដើម្បីទៀមទាពីលោកឲ្យលោកបញ្ជូនផោះតាងធៀបសំបាត់ល្មើសមកខ្ញុំទេប៉ុន្តែដើម្បីបង្ហាញភាពយុត្តិធម៌ដល់លោកលោក គឺជាមន្ត្រីនគរបាល យុទ្ធធម៌អញ្ចឹងរឿងយុទ្ធធម៌ត្រូវបាន បកលឲ្យលោកជានិច្ចនៅក្នុងករណីដែលក្នុងដំណើរដំណើរដែលលោកអនុវត្តច្បាប់ចំពោះបរដ្ឋទូទៅតាមដែលខ្ញុំមើលខ្ញុំតាមដានណាយុវជនទ្រាវហ៊ីវរបស់យើងមិនបានប្រព្រឹត្តបទល្មើសដោយ លោកចោតប្រកាន់ទេ តែលោកឯនោះវិញទេ ដែលបានប្រព្រឹត្តបទល្មើសបង្ករបួសស្នាមដោយចេតនាតាមរយៈការធ្វើ ទរណកម្មសួរចម្លើយលោកឯនោះវិញទេ ដែលជាអ្នក បាន ប្រព្រឹត្តបទល្មើសព្រំទាន់ស្ដាយខ្ញុំស្ដាយត្រង់ថាតុលាការអន្តរជាតិមានអំណាចកាត់ទោសលើតែបទល្មើស3 3បទល្មើស អូក្រិតកម្មប្រឆាំងមនុស្សជាតិអូក្រិតកម្មបលាយពុយសាសនិងអូក្រិតកម្មសង្គ្រាមតឡាការព្រមតនអន្តរជាតិមានអំណាចកាត់តែ3នឹងទេបើសិនបើមានអំណាចស៊ើបអង្កេតលើអង្គហេតុអង្គច្បាប់លើបទព្រមតនផ្សេងផ្សេងលើជាតិសាសដែលមិនមានតំណាងនៅក្នុងអង្គការសហជាតិណាខ្ញុំនឹងដាក់ពាក្យជំនួសឲ្យទ្រីវហ៊ីវប្តឹងលោកទៅតឡាការព្រមតននោះហើយដើម្បីទាមទារភាពស្អាតស្អំ ជូនលោកនិងជូនយុវជនរបស់យើងខ្ញុំទាំងអស់គ្នាអូខេអូខេបងអរគុណណាស់បងចំពោះការលើកឡើងទៅពើលើកយុវជនរបស់យើងហ្នឹងលោកចន្ទធីលើកឡើងព័ត៌មានក្តៅដែលកើតឡើងប្រហែលថ្ងៃមុននេះអឺជារឿងមួយ ដែលយើងទាំងអស់គ្នាគួរតែនាំគ្នាតតតឲ្យគេហៅថាទៀមទាដោយបងចន្ទធីលើកឡើងថាជាការបង្ករបួសស្នាមនេះគឺមានទោស អឺបើសិនជាយើង មានទោសអញ្ចឹងយើងគួរតែធ្វើយ៉ាងណាបងច័ន្ទបងញឹកក្នុងលក្ខណៈបែបហ្នឹងបងបាទបើតាមកណាឃើញថារដ្ឋាភិបាលគេគ្រប់គ្រងប្រទេសមិនមែនតែសេចក្ដីជាតិខ្មែរទេ បើគិតខ្ញុំដឹងគឺ54សញ្ជាតិណោះប៉ុន្តែរដ្ឋាភិបាលជាសិទ្ធផ្ដាច់មុខគេហ្មងគេចង់ធ្វើទីរណកម្មលើលើចិនជាតិណាមួយ ស្រេចលើក្បាលផុសចាត់គេមកកន្លែងនឹងហើយបានខ្ញុំចង់និយាយប្រាប់ថាទង្វើដែលធ្វើមកលើចិនជាតិខ្មែរនេះ គឺមិនមែនទៅត្រឹមពីពេលណាក់ហ្នឹងទេគឺពេលមិនពេលមិនដែលយើងมันបានទទួលនៅព័ត៌មានដូចជាអ៊ីនធឺណិតទូរស័ព្ទនេះពេលមិនមិនទាន់មានទេច្រើនណាស់ខ្ញុំប្រយខ្ញុំប្រាប់ថាយុទ្ធសាស្ត្ររបស់យួននឹង ចូលនៅក្នុងនៃដែលពន្លាយជាតិសាសពូជសាសខ្មែរហ្មងបន្លែចោលហ្មងអានឹងចាត់របស់ខ្ញុំគឺអញ្ចឹង ខ្ញុំចង់និយាយប្រាប់ថាទង្វើរបស់វាធ្វើនោះវាមិនចង់ឲ្យយុវជនខ្មែរក្រមនោះបាក់បោឡើងណាមិនចង់ឲ្យព័ត៌មាននៅកម្ពុជាក្រមនោះដឹងដល់អន្តរជាតិផងណាអាកន្លែងនឹងហើយដែល បង្ហាញប្រាប់អន្តរជាតិច្បាស់ថា វាមានគំនិតរំលាយពុជសាសខ្មែរក្រមហើយណាចឹងតែបងប្អូនយើងខ្ញុំសូមផ្ដាំ ទោទាំងអស់គ្នា មិនមែននោះស្ងំបានទៀតទេពេលដើមឡើយ បើគេវៃបាបធ្វើបាបទៅក៏មានហ៊ានស្រែកក៏មានហ៊ានថាទេ បើវៃដាក់គុកងប់ក៏សុកចិត្តងប់ហើយអត់ហ៊ានដើមដើមក្រមត់ខេតមកច្រកភ្លូចូលអស់គាត់លោកកាប់ដើមក្រចោលទៅឲ្យឈប់ធ្វើក្រទៀតទៅណាឲ្យឈប់ធ្វើក្រទៀតទៅកុំខ្លាចអីទៀត បើខ្លាចកងស្លាប់បើមិនខ្លាចកងស្លាប់អាលោកมันខ្លាចល្អជាងបើនិយាយកងស្លាប់បើមិននិយាយកងស្លាប់អាលោកនិយាយទៅល្អជាងបើមិននឹងស្លាប់ឲ្យណាក់ផងគេដឹងអន្តរជាតិដឹងចឹងតែបងប្អូនយើងក្រោកឡើងកុំខ្លាចដូចសោះកុំមកញើតកុំខ្លាចណាដោយពាក្យដែលខ្ញុំនិយាយថាគេធ្វើឲ្យយើងខ្លោយើងខ្លាចយើងឃ្លាន ដាក់ឃ្លានហើយក៏មានការហើយណាទូរៀនសតបានខ្លោណោហើយដល់មិនចេះដឹងទេបានខ្លាចណោអាកន្លែងនឹងហើយបានបងប្អូនយើងយើងរស់បានដល់ថ្ងៃហ្នឹងធប់បីយើងមិនបានរៀនសូត្រយើងមើលទូរទស្សន៍ឃើញយើងមើលឃើញតាយើងគួរត្រេះរិះពិចារណាមើលតើណាខ្មែរក្រមនោះក្រមអាណានិគមយួនអញ្ចឹងធ្វើបាបអញ្ចឹងនោះមើលថាញឹកឡើងនិយាយ ឥឡូវមានបញ្ហាអីអូយរត់មកចាប់ខ្ញុំទៅខ្ញុំអត់មកចាប់ទៅបានហូក្រៅគង់មករត់ដេយើងអស់ហើយដែរចាប់ទៅដាក់គុកទៅតតាំងគ្នាมันបញ្ហាទេខ្ញុំមិនខ្លាចអីទេបាននេះខ្ញុំប្រាប់ទៅបងអូនកើតចិត្តជ្រូកកន្លែងខ្លាចទឹកដៅខ្ញុំមិនខ្លាចណាទាំងអស់ខ្ញុំប្រាប់បងប្អូនយើងឲ្យដឹងឲ្យដឹងច្បាស់ថាมันខ្លាចដាច់ខាត ខ្ញុំត្រូវបានចោះស៊ីម៉ាយក៏ដោយប្រាក់អោរឹបអោរឹបអោយឺតខ្មែរហ្មងអត់មានខ្លាចអីទេអត់មានទៅបញ្ហាគេខេញខ្ញុំប្រាក់គេដឹងថាខ្ញុំហ្មងគេចូលទៅប្រាក់សួរថាអូនឹងមានញឹកមែនទេខ្ញុំគ្រាន់តែខេញប្រាក់អោដឹងថាមានញឹកណាដល់គេណាតែញ៉ឹងបងប្អូនយើងកុំញើតកុំខ្លាចខ្ញុំផ្ដាមថាកុំអោយមិនមែនថាមិនអោយជឿចាស់ទុំណា ចាទុំពេលដើមឡើយកាត់ខ្លាចខ្លាំងហើយគេអ្វីសន្លត់នោះគឺថាអស់លេខមកធ្វើបាបគាត់ដល់ដល់ហៅថាក៏មានកន្លែងណាមួយដែលឆ្លើយងើបឡើងនិយាយបានណាបងប្អូនដល់ឃើញខ្ញុំហ្នឹងខ្ញុំនិយាយអស់ពីចាត់ថាខ្ញុំបើកព្រោះពី3ព័ត៌មានមកប្រហែលខ្ញុំបើកផ្សាយវាស្ដាប់ណាខានប្រហែលថ្ងៃហ្នឹងទៅបានចោះស៊ីម៉ាទេມັນបើកកាឡូពីម្សិលខ្ញុំបើកពីនេះហ្នឹងខ្ញុំបើករាល់ថ្ងៃ ខ្ញុំបើកដាក់ពងហ្មងខ្ញុំមិនសុខចិត្តទេប្រាប់ថាកើតទុកមិនសុខចិត្តយួនធ្វើបាបនឹងរលេខដាក់កមៀនទេខ្ញុំប្រាប់ថារលេខដាក់កមៀនដល់រលេខដាក់កមៀនដឹងថាយ៉ាងណា បាននេះខ្ញុំចង់និយាយប្រាប់ថាបងប្អូនយើងខ្មែរក្រមរោគភ្ញាក់កលឹកដោយខ្លួនឯងក្រោយខ្នងយើងនៅមានសហប្រព័ន្ធជាបលីមួយអាគមគាថាមួយ ដល់ល្អបលីយន់អាវយន់សម្រាប់ការពារយើង បងប្អូននៅក្រៅគេនឹងចោលយើងយើងនិយាយឲ្យតែរឿងពិតសូមផ្ដាំបងប្អូនយើងប៉ុណ្ណឹងរឿងពិតគួរនិយាយដែលរឿងខ្លែងខ្លាយកុំនៅនិយាយចេញកុំកុំហ៊ាននិយាយដែលព្រាកខ្លែងខ្លាយព្រាកប្រែកលាស់ឬព្រាកមូសាកុហកនេះយើងគួររក្សាសិលចាំអាដេញថអាវិន័យដែលយើងបានរៀននេះយើងរៀនទៅណាខ្ញុំដឹងថាណាបងប្អូនណាក់ចេះច្រើនណាណាក់ចេះច្រើនមិនមែនមិនចេះខ្ញុំដឹង ស្រីស្រីទេយាយយាយកាត់មិនសូវបានជួលសាលារៀនកងចំណែកបុរសបុរសបួសចំនួនខ្ញុំនឹងបួសច្រើនណាដូចពាក្យលោកដេគុណដាក់វិធានបទថាធ្វើយួនធ្វើឲ្យខ្មែរចុះខ្សោយយួនថាហេតុម៉េចបានធ្វើឲ្យខ្មែរចុះខ្សោយឃើញហើយកាលសម័យដេគុណតុកចាងឆ្នាំ80បើកសាលារៀនខ្លាំងណាស់មួយវត្តមួយវត្ត3 400អង្គ 1វ៉ាត់មក141វ៉ាត់កាលនោះណា141វ៉ាត់ខ្ញុំប្រាប់ថា1វ៉ាត់បើលោកតិចនោះ100អង្គមានវត្តភ្នោរាំងនិងវត្តចុងមេសថ្មីនោះអាចារ្យបួសចប់ថ្នាក់និយាយតាមិនដឹងមិនដឹងថាគ្រូនឹងរៀនចប់ថ្នាក់មិនដឹងដល់លោករៀនចប់ថ្នាក់លោកច្រើនខ្លាំងពេកណោះកូនសិស្សឯគុណតកចើហ្នឹងខ្ញុំប្រាប់ឲ្យដឹង ដល់សពថ្ងៃហ្នឹងបង្រៀនភាសាគេហៅសុងងើនោះបើបើភាសាខ្មែរនោះសាលារៀន1ម៉ោង2ម៉ោងហ្នឹងណាមានអោយកូនសិស្សនេះគុណតុកចើងបដោតទេគេយកគ្រូខ្មែរយើងនឹងដែរប៉ុន្តែធំក្របឲ្យនិយាយតាមគេនោះនិយាយតាមគេភាសាហ្នឹងហើយចាប់តែគុណតុកចើងនោះឆ្នាំ84ណាណាក់ដែលបួសដៅកាដិតយិតនោះហត់ត្រឹងណា ម្ដាយាយយាយខ្មែរតាចិនដល់ចូលបួសទៅអស់យួនគេទិញទឹកចាត់អត់ដល់លុកម្ដងគេទេចូលប្រមូលនឹងកំពីវិជាកនឹងវត្តចូលទៅអស់ហើយលេងដាត់ចូលអស់គេណាចាប់ដឹកគុណតកជើងអស់មានថ្លារៀនឯណាណែដល់ក្រោយមកបានធ្វើទោសធ្វើអីធ្វើបាបសម្រាប់ដឹកគុណតកជើងអស់បាងជឿសាយកាសេ50គេណាបាងជឿសាយកាសេ50អានោះធ្វើឲ្យ សាលារៀននៃគុណតុកចឹងឲ្យចោះកសោយខ្មែរយើងបះបោផុសផលរងរឿងអក្សរខ្មែររងរឿងមែនតើតែគុណតុកចឹងរៀនខ្លាំងណាណោះចឹងតែឲ្យខ្មែរចោះកសោយចាប់តែគុណតុកចឹងមកណាដល់ចាប់តែគុណតុកចឹងហ៎អធ្វើគៀតហើយអសម្លាប់ហើយអបាងជឿសាយកាសេណាមួយដល់សុំតោះឥឡូវកាន់យើងបែកណែមានសារប្រហែលហើយតាឥឡូវមិនប្រមូលគ្នា ណាក់ចេះអាចារ្យទាំងអស់ហ្នឹងមិនមិនប្រមូលគ្នាទៀមទាហ្មងអាឡូចាប់ដឹកគុណតុកចើងបាត់ស្លារៀនអាឡូសុំស្លារៀនមកវិញបាំងជឿសែណាឯងបានសុំទោសកំហុសណាឯងបានធ្វើខុសអាឡូត្រូវបើកស្លារៀនសងខ្មែរហ្មងមើលសងអាដេញស្លារៀនទៅដើមមកខ្ញុំចង់បានប៉ុណ្ណឹងណាកងដល់វាធ្វើហ្នឹងវាធ្វើយើងឋានកសោយអាហ្នឹងខ្លោអាហ្នឹងហើយដល់ខ្លោតែងតែខ្លាចណាដល់ខ្លាចឲ្យមិនហ៊ានណា មិនហ៊ាននិយាយខ្លាចទេខ្លាចគេចាប់ច្រោះគុកអូអាតែវញែងជឹងប្រយ័ត្នណាយ៉ាងថ្ងៃក្រោយចាប់គុកខ្ញុំប្រាប់ថាมันខ្លាចទេគុកចាប់ចាប់ទៅបើរកដេកខ្ញុំអស់ហើយនោះខ្លាចជីនេះណាទៀតมันខ្លាចដាច់ខាត់ខ្ញុំប្រាប់ថាมันខ្លាចដាច់ខាត់អូយចង់ចាប់មួយថ្ងៃប្រហែលដងក៏ដោយខ្ញុំខ្លាចខ្ញុំប្រាប់អូយបងប្អូនយើងដឹងកុំខ្លាចឲ្យសោះណាយើងរឿងយើងរឿងយើងពិតมันខ្លាចទេ មាធៀបមិនខ្លាចភ្លើងមិនខ្លាចដាច់ខាតខ្ញុំមិនខ្លាចហើយកុំថាខ្ញុំនិយាយជាងឯងឃើញពលីមកខ្ញុំភ័យរត់ពួនរត់អីមិនមែនទេវារត់មុខខ្ញុំមានកិច្ចមុខខ្ញុំមាន កងខ្ញុំមិនកិច្ចមុខឯងឡើងទៅបានចោះស្មាឡើងជ្រៀងប្រាប់ខ្លួនខ្ញុំស្រែកតែយ៉ាក់សិតទេរងងាយឡូងាយនឹងឡើងគ្រៀងចែកជូនបងអឿនយើងស្ដាប់តិចណាខ្ញុំស្រែកយ៉ាក់សិតជេយួនសិតពីប្រអាយួននឹងហើយដែលធ្វើខ្ញុំខឹង យួននឹងហើយ ដែល ធ្វើខ្ញុំទូចចិត្តយួននឹងហើយដែលធ្វើបាបខ្មែរយើងខ្ញុំណាក៏មានអ្នកណាដែរក៏មានសហព័ន្ធក៏មានអីក្នុងមានតែរដ្ឋាភិបាលយួននេះហើយដែលធ្វើឲ្យខ្មែរក្រមវេទនាបែងចែកវណ្ណៈយួននឹងខ្មែរមករាល់ថ្ងៃឃុំដំបូក3យួននឹងខ្មែរមើលមុខគ្នាមិនត្រង់ខ្ញុំប្រាប់ថាមើលមុខគ្នាមិនត្រង់ខ្ញុំប្រាប់ថាណាបើចាត់កំហឹងខ្ញុំប្រាប់ថាពុះដល់បេះដូងហើយ ខ្ញុំប្រាប់ណាតែខ្ញុំដើរទៅតែកេញមុខខ្ញុំដាក់មុខជ្រប់ជ្រប់អស់យូរដាក់មុខចោះខ្ញុំប្រាប់ឲ្យដឹងណាខ្ញុំក៏មាន បជាច័ន្ទមួយរូបក៏មានទ្រឹស្ដីក៏មានអឺរៀនសូត្របានកំប៉ុងប្រតែយួនក៏មានមកអក្សរណាសោះយួនក៏ខ្មែរ បានបលីទី2ប៉ុណ្ណោះក៏ប៉ុណ្ណេះប្រាប់បងប្អូនឲ្យដឹងពុតដំកទេសរបស់ខ្ញុំមិនចូលខ្មែរទេវៃងប់ត្រឡប់បីដងនោះតែខ្មែរខ្ញុំប្រាប់ឲ្យដឹង ណាហើយហើយខ្ញុំជូនលោកចន្ទធីលោកបានចូលដល់ប្រទេសកម្ពុជាណាផាត់ពីក្រោះដែលយួនធ្វើទុកលោកឯងមិនដឹងខ្មែរដែលនៅក្នុងប្រទេសទេណាលោកបានចូលដល់នឹងហើយបើបានសក់លោកឯងបែមើក្រោយណាដូចអោយប្រអញ្ចឹងណាបើបានចូលដល់ឋានក្របឋានគ្រួ ណាសូមប្រែក្រោយឲ្យប្រសាផ្សាតកាកូនចៅឯហ្នឹងណារស់ស៊ីទៅឲ្យកើតទ្រពកើតសម្បត្តិរស់ស៊ីឲ្យបានសុខសប្បាយណាអេនហើយក្រមណាគ្មានអ្នកណាហ៊ាននិយាយហ៊ានអឺហ្នឹងណាណាឲ្យលោកឃើញបានខ្លះហើយ10ឃើញបាន1បាន2 100ឃើញបាន20 30ហើយតើឃើញណាហ៊ានឡើងទូរទស្សន៍ហ៊ានឡើងໃຫយហ៊ានឡើងតតាំងហើយមិនមែនខ្មែរក្រមអន់ទេក៏ដោយអាស្រ័យ ពេលវេលាមិនហិចអោយឥឡូវពេលវេលាហិចហើយណាខ្មែរក្រមភញាក់កលឹកខ្ញុំដឹងថាខ្មែរក្រមភញាក់កលឹកហើយដឹងតបីធ្វើការធ្វើគ្រូបង្រៀនធ្វើអីក៏ដោយនៅដឹងខ្លួនជាខ្មែរដដែលมันផ្លេចខ្លួនខ្មែរទេ ណាខ្ញុំប្រាប់លោកចន្ទធីឲ្យដឹងណែថាសនាលោកអឺលោកបានទៅដល់កម្ពុជាទៅប្រទេសកានលទ្ធិលោកសេរីទេ មិនទាន់បានសិទ្ធិសេរីភាពដ៏ពេញលេញដោយបដិជគុណប៉ោសវឿនតែបដិជគុណប៉ោសវឿនបានមានសិទ្ធិត្រឹមត្រូវលក្ខណៈពេញជាសិទ្ធិមនុស្សត្រឹមត្រូវកងចំណែកសិទ្ធិខ្មែរក្រមដែលទទួលបាននើបានឯណាលែងណាបានណាសិទ្ធិខ្មែរក្រមរស់ហ្នឹងរស់ឯណាណារស់ហ្នឹងត្រឹមមកនិយាយលឺទេចេះក៏មានរៀនបានក៏មានអីបានទាំងអស់ គេមិនអោយយើងចេះទេគេមកអោយយើងដឹងទេដឹងមិនងាំងយើងរើមរ៉ែគេលងងណាគេកានការប្រទេសគេដែលលងងបកាលមែនទេក៏មិនរដ្ឋាភិបាលយួន គេលងងទេបើគេលងងគេមិនអាចទៅយកកានការប្រទេស54សេនជាតិនឹងទេណាណា54សេនជាតិឡាមិនមែនតែ3 4នឹងទេណោះជាងតែឃើញដែរយើង គេណាដូចឃុំខ្ញុំនៅយួនមិនបាន30%ឯណាប៉ុន្តែមិនប្រាក់និយាយយួនអស់លិខិតមិនប្រាក់សេយួនសិតនោះគេណាអានោះក្រមអាណានិគមគេអានោះក្រមច្បាប់របស់គេគេត្រួតត្រាយើងហ្នឹងណាយើងធ្វើមិនខំទៅតាមនោះសហប្រណខ្ញុំទៅសើថាសហប្រណដល់ត្រូវច្បាប់ដល់มันខុសទេខ្ញុំប្រាប់ថាมันខុសទេច្បាប់ហ្នឹងទីបំផាត់យើងដល់កំពូលអូយតែសន្សឹមសន្សឹមកំបំបល់ក្រែងមិនដល់ដោយប្រាថ្នា យើងត្រូវតែតតាំងឡើងតែយើងនៅឲ្យក្រមគ្រប់គ្នាកុំអាលទូចាត់នឹងវាសនាកុំអាលតវ៉ាព្រមលិខិតដឹងថាព្រមលិខិតយើងជាមែនកុំអាលទូចាត់ពេកត្រូវខំឡើងណាតបីដេខ្ញុំក៏យកហើយយកបានដេមែនប៉ាន់ដេនឹងចាត់របស់ខ្ញុំយកមិនតាន់បានបាត់ຫມត់ខ្ញុំមិនតាន់បានទេមិនអញ្ចឹងខ្ញុំនៅបាតកម្មបានបាទអូខេសូមជូន អឺបងចន្ទធីគាត់ដាច់សេវាបន្តិចហើយអញ្ចឹងក្នុងដំណើររឿងដែលបងរដ្ឋញឹកបានលើកឡើងហ្នឹងគឺជារឿងមួយដែល មានការជឿចាប់ដែលខ្មែរក្រមរបស់យើង ដែលនៅក្នុងហេតុដោយម្ដេចបានពួកគាត់នឹងមិនហ៊ានតវ៉ាមិនហ៊ាន តស៊ូមិនហ៊ានក្រោកដោយបងលើកឡើងនឹងមាន3យ៉ាងហ្នឹងគឺវាឃ្លានខ្លៅហើយឃ្លាតឃ្លានខ្លៅហើយខ្លាចហើយខ្លាចហ្នឹងគឺជាចំណុចចុងក្រោយ ពីព្រោះកាលណាដែលយើងមានតែក្លោហើយវាខ្លាចហើយពីព្រោះយើងមិនមានបានន័យថា យើងក្រកណាក្រហើយខ្វះចំណេះដើម្បីទៅសម្រាប់ដែលយើងខ្វះចំណេះយើងមិនល្ងងមិនក្លោហើយដល់ពេលគេក្លោក្លោគេយកច្បាប់អីទិញទួចចាប់ដើមភ័យឥឡូវគាត់ចូលមកដល់អាបងចន្ទធីដាច់សេវាបងឯង ហ្នឹងហើយឥឡូវបងបងដល់ដល់ទូនាទីបងវិញឥឡូវបងតិចញឹកគាត់គាត់និយាយថាបងបានមកដល់ស្រុកខ្មែរគ្រាន់តែថាក្រាន់បើបន្តិចតាមពិតវាមិនតាន់ បានក្រាន់បើទេវានៅតែនៅចន្លោះនៃការក្រាន់បើបន្តិចលទ្ធិប្រជាធិបតេយ្យមិនមែនតែធិបជាតិប្រជាធិបតេយ្យវាទៅតែរើឡើងបានតិចតួច បានរស់នៅ បានដូច្នេះបងបាន មិនបានភ្លេចស្រុកជាតិកំណត់របស់គាត់ទេគាត់ឡើយហ្នឹងគាត់មកចូលរួមជាមួយ កម្មវិធីរបស់យើងគាត់មានបំណងដើម្បីធ្វើយ៉ាងណាបណ្ដោះគណិតហើយនឹងផ្សព្វផ្សាយឲ្យព័ត៌មានដល់ដែនដីកម្ពុជាក្រមគាត់មិនមានបានន័យថាគាត់ផ្ដោតឲ្យសុខហើយគាត់មិនភ្លេចខ្លួនភ្លេចចិត្តកំណត់របស់គាត់អញ្ចឹងបងមានអីจะថ្លែងតបជាមួយនឹងបងថញឹកដែរក្រាសូមអរគុណគុណចាស់ម្ដងទៀតនិងសូមអរគុណបងថញឹកម្ដងទៀតអឺ ខ្ញុំនិយាយរួមទៅខ្ញុំប្រកាសណាខ្ញុំបានមិនតាន់មានអីនេះទេបើបងតែញ៉េគាត់និយាយចំចំពេនិយាយអស់ហើយអីដែលដែលខ្ញុំប្រកាសណាចង់និយាយហ្នឹងណាបងតែញ៉េគាត់គាត់និយាយលាតតារាងគឺចំចំហើយអស់អស់អស់អស់អស់សេចក្តីហើយអស់សេចក្តីហើយយើងនិយាយនៅជន់មួយគាត់ដដែលអញ្ចឹងខ្ញុំបន្តលើការនិយាយលើកឡើងរបស់ខ្ញុំពាក់ព័ន្ធនឹងបងអូនទីហ៊ីវម្ដងទៀតបាទ ចាចាខ្ញុំសូមលើកទឹកចិត្តបងអូនទ្រីវហ៊ីវណាជំរាបសួរបងអូនទ្រីវហ៊ីវបើសិនបើបងអូនបានលើកបងនិយាយគឺពេលហ្នឹងបងនិយាយសូមនិយាយទៅកាន់បងអូនអូនមិនត្រូវលើកលែងឲ្យអាជ្ញាធរនគរបាលខេត្តឃ្លាំងឡើយ ទោះបីយើង ដឹងថាយើងដាក់ពាក្យបណ្ដឹងទៅតុលាការបណ្ដឹងពួកនឹងពីបទធ្វើទរណកម្មលើផ្លូវកាយក៏ដោយក៏គេមិនទទួលបណ្ដឹងឬក៏គេមិនចាត់ការ តាមនីតិវិធីច្បាប់ឲ្យយើងក៏ដោយប៉ុន្តែប្អូនត្រូវដាក់ដាក់ពាក្យបណ្ដឹងហ្នឹងយកទៅឲ្យដល់តុលាការដើម្បីឱកាសថ្ងៃក្រោយបើសិនបើ មានថ្ងៃអសានវត្តមកដល់ សំណុំរឿងវានៅជាធរមានអូនត្រូវតែដាក់ពាក្យបណ្ដឹងបណ្ដឹងពីបទធ្វើទិរណកម្មលើផ្លូវកាយទៅតឡាការទៅអាយកាអន្តឡាការខែក្លាំងបើគេមិនទទួលឲ្យគេសញ្ញេពីលើនឹងមួយមកថាតឡាការខេតក្លាំងមិនទទួលយកសំណុំរឿងនឹង ដើម្បីចាត់ការទេបានតែប៉ុណ្ណឹងកាន់មកផ្ទះក៏បានដែរប៉ុន្តែចង់លើកទឹកចិត្តពូនថាកុំឲ្យយកទៅដាក់ឲ្យគេហើយគេអត់មានយ៉ាថាចុះហលេខាលើបញ្ជាក់លើការដែលបានទទួលសំណុំពាក្យបណ្ដឹង របស់យើងសូមឲ្យមានតែប៉ុណ្ណឹងបានណាដើម្បីយើងនឹងមានវិធានការថ្ងៃក្រោយ បើសិនបើអូនមិនធ្វើពាក្យបណ្ដឹងទៅកាន់អាយកាអមតឡាការខេត្តឃ្លាំងនេះទេអញ្ញាធិខេត្តឃ្លាំងអញ្ញាធិនគរបាលខេត្តឃ្លាំងនឹងបន្តរំលោភលើសិទ្ធិយុវជនដទៃដទៃទៀតដែលពួកគាត់ព្យាយាមនិយាយអំពីសិទ្ធិរបស់ខ្លួនសិទ្ធិជាជនជាដើមដែលមាននោះចែងនៅ ក្នុងអង្គការសហប្រជាជាតិស្ដីពីច្បាប់ស្ដីពីសិទ្ធិមនុស្សជាសកល យើងអត់មានអីត្រូវខ្លាចទេដោយបងថេញើគាត់មានប្រសាសន៍មិញចឹងថាក្រោកឡើងមកនិយាយតតាំងជាមួយនឹងគេកុំខ្លាច យើងដឹងថាតឡាការគឺទៅជាតឡាការរបស់គេ យើងក៏ដឹងដែរថារដ្ឋថៃបាលគឺជារដ្ឋាភិបាលរបស់គេយើងក៏ដឹងដែរថាបកហ្នឹងគឺជាបករបស់គេប៉ុន្តែ យើងត្រូវតែធ្វើធ្វើឲ្យមាន លំនាំឯកសារដើម្បីយើងឆ្លើយតបនឹងអង្គការសហប្រជាជាតិក្រមរាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថាយើង បានដាក់បណ្ដឹងហើយតែគេមិនចាត់ការសូមឲ្យគេស្រាវជ្រាវរឿងនឹងមួយទៀតតាក់ទងនឹងការបង្កប់រឿងមិនចាត់ការការការរើសអើងជាតិសាសន៍ដែលអនុវត្តមានស្តង់ដារច្បាប់2មានស្តង់ដារ2អនុវត្តច្បាប់មានស្តង់ដារ2 កម្ពុជាក្រោមយើងឥឡូវមានអញ្ចឹងអនុវត្តច្បាប់មានស្តង់ដារពីរបើពលរដ្ឋក្រមជនជាតិណាសាសនាដែល ពួកគាត់ចូលចិត្តនិងស្របទិសគ្នាពួកគាត់នឹងផ្ដល់សេវាកម្មច្បាប់ត្រឹមត្រូវហើយរលូនតាមនីតិវិធីទៀតតែបើជាតិសាសនាដែលគាត់យល់ឃើញថាផ្ទុយឬក៏ជាតិសាសនាដែលផែនក្នុងផែនការរបស់គាត់ត្រូវលុបបំបាត់ត្រូវច្រានចោលត្រូវបំផ្លាញដល់ឫគល់ គឺក្រុមមនុស្សនោះមិនទទួលបានសេវា អនុវត្តច្បាប់បានពេញលេញបាន មានយុត្តិធម៌ត្រឹមត្រូវទេចឹងបងលើកទឹកចិត្តបងខំសរសេរ5បន្ទាត់ក៏បានដែរបើប្អូនមិនចេះសេឬក៏ពឹងគ្នាគ្នាយើងបងប្អូនយើងមិនភ័យយើងណានាចេះសេឲ្យគេសរសេរមកហើយកាន់ទៅតុលាការដោយផ្ទាល់ខ្លួនឯងអានឹងជាជំនាញដំបូងហ្នឹងត្រូវមានមេធាវីទេបងឯង มันបាច់មេធាវីទេខ្ញុំក៏អាណាជឿថាមេធាវីក៏គេមិនមកធ្វើការយើងដែរហើយយើងមិនមានទុនធានលុយកាក់ឯណាទៅជួលមេធាវីទេមិនបាច់ទេគ្រាន់តែសរសេរពាក្យបណ្ដឹងសាមញ្ញមួយ តែនិយាយឲ្យច្បាស់លាស់តាក់ទងនឹងអង្គហេតុថ្ងៃណាវេលាម៉ោងប្រហែលអ្នកណាគេមកចាប់យើងចាប់ដោយ ព្រោះរឿងអីតែគេចោទរឿងអីហើយគេចាប់យើងគេយកធ្វើយ៉ាងម៉េច គេយកយើងទៅសួរចម្លើយយកទៅធ្វើទរណកម្មបង្ករបួសស្នាមធ្វើនៅពេលណាវានៅកន្លែងណាទៀតត្រូវឲ្យដឹងច្បាស់នៅកន្លែងណាទៀតហើយអ្នកណាណាបញ្ជាផ្ទាល់អ្នកណាណាធ្វើត្រូវអាហ្នឹងច្បាស់សរសេរច្បាស់តែប៉ុណ្្នឹងបានហើយឯតម្រង់បែបបត់អឺការសរសេរអាហ្នឹងបរដ្ឋគេអត់ប្រកម្មទេ តែសំខាន់ខ្លឹមសារ ខ្លឹមខ្លីនិយាយឲ្យចំហេតុនិយាយឲ្យឆាប់ស្ដាប់បានឲ្យឆាប់យល់តែប៉ុណ្្នឹងបានណាហើយដាក់ទៅតុលាការខ្ញុំជឿថាតឡាការនៅស្រុកយួនបើគេមិនទទួលសំណុំរឿងនឹងយកទៅចាត់ការក៏គេបច្ចាក់ដែរគេបោះត្រាលើនឹងហ្មងថាមិនរឿងនឹងមិនត្រូវបាន ទទួលយកមកចាត់ការទេគេបោះត្រាហ្នឹងគេរុញចេញហើយធ្វើអានោះឲ្យបានមកដើម្បីជាទុន ឲ្យសហព័ន្ធរាយការណ៍ទៅ ទៅអ្នករាយការណ៍អង្គការអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិកុំឲ្យពួកគាត់ឯលើនោះធ្វើអីអត់មានអំណះអំណាងអត់មានធៀបសំបត្តិល្មើសឯនិយាយអំពីធៀបសំបត្តិល្មើសដែលមន្ត្រីនគរបាលខេត្តឃ្លាំងប្រព្រឹត្តលើប្អូនគឺពេញលេញហើយបងធៀបសំបត្តិល្មើសមានគ្រប់គ្រាន់ហើយប៉ុណ្ណឹងចាត់ទុកតែយកជាការបានហើយណា ចេតនាបានធ្វើបានទៅធ្វើ ធ្វើបាន សម្រេចមានសាសនកម្មហេតុជាបច្ច័យហេតុជាបច្ច័យកើតឡើងដោយ ដោយអាអង្គ4ហ្នឹងគឺគ្រប់គ្រាន់អូនធ្វើទុកដើម្បីការពារដល់យុវជនជំនាន់ក្រោយឲ្យយុវជនដទៃដទៃទៀតខេតដទៃដទៃទៀតក៏មកពួកគាត់ទម្លាប់ពួកគាត់នឹងចង់រំលោភអាណាគាត់រំលោភបានតាមចិត្តចង់ចាប់អាណាចង់ ចាប់តាមចិត្តចង់វាយអាណាវាយតាមចិត្តអត់ទេសម័យហ្នឹងគេអនុវត្តច្បាប់អឺបងឲ្យស្មាចង់សួរត្រង់ចំណុចហ្នឹងបើសិនជាយើងសួរយើងទៅប្តឹងតុលាការអឺគាត់មិនសូវមានកម្លាំងហើយគាត់មិនហ៊ានអាហ្នឹងយើងគួរតែមានចំនួនការអីដើម្បីជាការលើកទឹកចិត្តពួកគាត់ពីព្រោះគាត់មិនមើលទៅដូចមិនហ៊ាននឹងទៅប្តឹងទេដល់យើងមើលតាមតំណងរឿងហ្នឹងណាបាទកណាសុំសុំសុំឆ្លើយនឹងស សំណួរនឹងគុណចាស់យើងតាមគណៈខ្ញុំគណៈតាមដានមើលមានក្រុមយុវជនយើង ច្រើនដែរដែលតែងតែចោះសួរសុខទុក្ខដល់បងប្អូនពលរដ្ឋខ្មែរក្រមណាដែលត្រូវបានគេរំលោភដូចជាបងវិនបងវិនដែបអីជាដើមណាពេលដែលបងវិនដែបទាំងវ៉ាងដែបចឹងហ៎វិនវ៉ាងដែបវិនវ៉ាងដែបហ្នឹងហើយពេលដែលគាត់ត្រូវគេចាប់ដាក់ពន្ធនាគារពេលដែលចេញពីពន្ធនាគារហើយក្រមយុវជនខ្មែរក្រមយើងបានទៅសួរសុខទុក្ខ លើកទឹកចិត្តដល់កម្លាំងចិត្តណាអញ្ចឹងសូមអំពាវនាវដល់ក្រមយុវជនយើងជួយលើកទឹកចិត្តគាត់ដល់លើកទឹកចិត្តដែលជួយលើកទឹកចិត្តបងអូនជីវហ៊ីវនឹងផងដើម្បីធ្វើយ៉ាងណាមិនសួរបាយធ្វើយ៉ាងណាឲ្យគាត់បានដាក់ពាក្យបណ្ដឹងឲ្យហើយតែប៉ុណ្ណឹងបានហើយយើងអត់ចង់បានយុទ្ធធម៌ពីតឡាការរបស់យូនទេបងយើងទាំងអស់គ្នាដឹងថាតឡាការគឺជាតឡាការរបស់យូន បើតឡាការគេមានយុតិធម៌គេមិនមែនមកយកដីរបស់បងញឹកយកទៅធ្វើជាសម្បត្តិសាធារណៈទេអញ្ចឹងយើងមិនសង្ឃឹមថាតឡាការនឹងបានដោះស្រាយយើងទេប៉ុន្តែ យើងក្រងចងក្រងឯកសារទុកដើម្បីឲ្យអ្នកការទូតអីលើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសួរទៅក្បាលម៉ាស៊ីនរបស់រដ្ឋតើរឿងនឹងចាត់ការយ៉ាងម៉េចហើយមានបានចាត់ការហើយឬនៅ មានសំណងយុទ្ធធម៌ឲ្យយុវជនខ្មែរក្រមហើយឬនៅទម្លាប់របៀបនឹងត្រូវតែបញ្ឈប់ចាប់ពីពេលនឹងទៅឬក៏ត្រូវបន្តទៀតហើយវិធានការរបស់អ្នករាយការណ៍ពិសេសបងរបស់អង្គការសន្តិជាតិត្រូវធ្វើយ៉ាងម៉េចមានវិធានការយ៉ាងម៉េចអាហ្នឹងគេមាន នីតិវិធីរបៀបរបបគេធ្វើការអូខេអឺហ្នឹងហើយអរគុណចឹងជួបគ្នានៅវគ្គបន្តទៀតឡើយសូមជួបបងញឹកវិញថាតើបង ចន្ទធីក៏លើកឡើងចង់ចំណុចដែលថាបណ្ដឹងតឡាការតើសំណុំរឿងរបស់បងតិចញឹកតើគួរតែយកទៅសំណុំរឿងរបស់យើងយកទៅបណ្ដឹងតឡាការដែរទេបងញឹកបាទខ្ញុំបាទយោបល់ខ្ញុំបាទគឺសំណុំរឿងហ្នឹងយកទៅតឡាការគឺត្រឹមត្រូវប៉ុន្តែកមែនកមែនយើងសរសេរជាសាមញ្ញទៅបានទេបាទពីប្រតិច្បាប់ វាមានលក្ខណ្ឌត្រឹមត្រូវយើងត្រូវមានមេធាវីយើងត្រូវមានអឺធ្វើលិខិតត្រឹមត្រូវលក្ខណៈមានគេថាប្រព័ន្ធណាច្បាប់ហ្នឹងគឺវាមានលក្ខន្តិកាត្រឹមត្រូវជាងតែយើងត្រូវធ្វើលិខិតហ្នឹងត្រូវរកមេធាវីត្រឹមត្រូវឥឡូវមេធាវីខ្មែរមានតាបើយើងចង់បានមេធាវីខ្មែរគឺមាន ខ្មែរតា ហើយយើងចង់បានមេធាវីត្រឹមត្រូវយើងត្រូវត្រឹមត្រូវប៉ុន្តែយើងកុំរកខិតខ្លាំងចេញក្រៅខិតខ្លាំងចាំរកមេធាវីបានវាមានសិទ្ធិអំណាចខ្លះកុំបើរកខិតខ្លាំងគ្នាវាទេប្រយ័ត្នត្រូវក្នុងមិនឡងបោវាមិនឡងបោវាមកដោយខ្ញុំរឿងខ្ញុំចឹងណារនៅខេត្តប្រតប្រាំងហ្នឹងគឺជាង10មេធាវីប៉ុន្តែអាមេធាវីខ្លៅវាបង្កប់យើងឲ្យបកលដីឲ្យរត់ណា ក៏មែនណាខ្ញុំប្រាប់បងប្អូនយើងឲ្យដឹងបើយើងចង់ចង់បានណាស់ក្តីចង់បានអីចូលរមេធាវីយើង ស្ដាប់ពាក្យមេធាវីឆ្លើយឲ្យយើងបើប៉ះឲ្យរត់ណាផៃរកក្រៅខេតទៅបើណាក់ណាមានសមត្ថភាពទ្របទីក្រុងព្រះក្រឬទីក្រុងប្រែកេសីកង្ថាណាណាតរតទៅកងដាច់ចំណែក ក្រក្នុងខេត្តខ្លាំងអត់បានទេពីព្រោះតាតាពេលវាចោះតម្រង់ជាមួយគ្នាហើយមិនថ្ងៃទេខ្ញុំប្រាប់ថាគាត់វាមិនថ្ងៃទេប៉ុន្តែយើងធ្វើនឹងធ្វើក្រន់តែធ្វើទៅតាមច្បាប់ដូចខ្ញុំនិយាយពីកាលនោះណាដូចខ្ញុំនិយាយជាមួយពិភាក្សាជាមួយគាត់មកថាហ្នឹងយើងត្រូវសុំច្បាប់យើងសុំត្រឹមត្រូវប៉ុន្តែឲ្យមិនឲ្យរឿងរបស់គេຕ້ອງតែយើងធ្វើគឺជារឿងរបស់យើងមិនអញ្ចឹងណា យើងរស់នៅក្រមដំបូលទូលមានរបស់វៀតណាមរបស់យួននេះយើងត្រូវសុំច្បាប់ប្រទេសនេះប៉ុន្តែរឿងសុំរឿងរបស់យើង កុំរឿងអោយរឿងរបស់រដ្ឋនឹងណាអោយមិនអោយរឿងរបស់គេយើងធ្វើរឿងរបស់យើងណាប៉ុន្តែសុំឲ្យបងញឹកការបងចន្ទធីគាត់លើកឡើងមិញគៀងក្រន់តែជាការលើក ទឹកចិត្តឲ្យយុវជនយើងធ្វើដើម្បីបានជាផោះតាងទេ បានកសាងដើម្បីជាការលើកយកឯកសាររបស់យើងសំណុំរឿងរបស់យើងយើងបានប្តឹងតុលាការដែរប៉ុន្តែពួកគេអត់ចាត់ការដូច្នេះរឿងហ្នឹងដូចជាបងញឹកដែរមានមានយករឿងបងហ្នឹងទៅប្តឹងតុលាការដែរទេបងអើយរឿងរឿងដីកណាហ្នឹងណាបាទមានតា មានទៅតុលាការពេលថ្ងៃ2ខែ6 2022គឺដាក់ពាក្យនៅតុលាការខេត្ត កាលដែលកណាធ្វើទូលិខិតទូហាណយបានគេចេញលិខិតមកណែនាំយើងណាពី2018ណាចូល19ណាអញ្ចឹងបានន័យថាសាលាការថ្នាក់កណ្ដាលថ្នាក់ក្រមនេះយើងបានធ្វើហើយហើយចុះយើងអាចឡើងទៅសាលាតាជាន់ខ្ពស់ដែរទេបងវាមិនថនដោះស្រាយណាទេគុនតុលាការនឹងមិនថនដោះស្រាយណាជាងតែយើងនៅជាប់ជាប់ខាងវាមិនដោះស្រាយវាជាប់ខាង ដំណើរការហ្នឹងកាលាវាដោះស្រាយហើយថាมันដោះឲ្យយើងបានយើងបានលិខិតហ្នឹងបានយើងទៅតឡាការជាន់ខ្ពស់បានចឹងណាហើយកងហ្នឹងខ្ញុំធ្វើទៅហាណយហាណយគេដឹកនាំយើងឲ្យនាំសំណុំរឿងហ្នឹងចូលតឡាការខេត្តទៅវិញបានយើងនាំចូលតឡាការខេត្តទៅវិញបានគេបានទទួលលិខិតហើយក៏ប៉ុន្តែគេមិនទាន់ដោះស្រាយអានឹងបើតាមខ្ញុំមើលគោលគំនិតរបស់វា គឺវាស៊ីចង្វាក់គ្នាដើម្បីទុកឲ្យគាត់ស្រុកខេត្តនិងខេត្តហ្នឹងយកដីយើងមកតឡាការហ្នឹងគឺអញ្ចឹងឥឡូវខ្ញុំថាស្អែកស្អែកហ្នឹងខ្ញុំបាទហ្នឹងទៅដើម្បីសួរមើលតឡាការកាលកាត់ដីឬមិនកាត់បើមិនកាត់ក៏ត្រូវចេញលិខិតឲ្យខ្ញុំមួយដើម្បីឲ្យខ្ញុំទៅតតាំងឯណាអញ្ចឹងណាអូខេនឹងនឹងនឹងដើម្បីសួរផែនការហ្នឹង ព្រោះពីប្រប្រអីកណាថាប្រត់យកដេកខ្ញុំប៉ុន្តែខ្ញុំមិនត្រន់ថាយកដេកបានទេ ពីប្រកណានោះដាក់ពាក្យក្នុងតុលាការហើយនឹងសង្ឃឹមអន្តរជាតិដើម្បីជួយដោះស្រាយបញ្ហារឿងនេះហើយចំណែករឿងប្រទេសក្នុងប្រទេសវៀតណាមខ្ញុំនៅតុលាការឡើយមិនត្រង់ដែរមិនត្រង់មានដោះស្រាយម្ដងណាទេគាត់បាទអត់មានបាទអូខេ ហ្នឹងហើយអរគុណហើយបងនៅសល់ប្រហែលនាទីទៀតសូមជួលជាប្រធានបទរបស់យើងវិញម្ដងប្រធានបទយើងគឺធ្វើធ្វើឲ្យចុះខ្សោយ នៅ ខ្មែរក្រនរបស់យើងជាជាតិសាសត្រូវបានរងគ្រោះដោយសារគេធ្វើឲ្យចុះខ្សោយតើថ្មចង់សួរថាញឹកថាខ្មែរយើងខ្សោយឬក៏គេធ្វើឲ្យខ្សោយសម័យបច្ចុប្បន្នខ្មែរយើងមិនខ្សោយទេទេគុណបាទ ដើមឡើយគឺខ្មែរយើងប្រពៃណីល្អណាស់ស្លៀកប្រាក់ត្រឹមត្រូវមានអាវសម្លៀកបំពាក់នឹងគឺប្រពៃណីខ្មែរត្រឹមត្រូវណាភាសាអក្សរសាស្ត្ររៀនបាលីជន់កបោះមានទាំងអស់អឺបាលីជន់កបោះខេតខ្លាំងបាលីជន់កបោះខេតប្រតបាំងអីមានទាំងអស់ប៉ុន្តែដល់ឃើញសម័យដែលគុណតុកចាងនេះណាបានឃើញថារៀនមកជឿនលឿនពេកបានរដ្ឋាភិបាលយក យុទ្ធសាស្ត្រមួយដើម្បីចាប់បំបាក់បំបែកបាទអក្សរសាស្ត្រនេះទៅ ណែយើងវាអន់ណាអន់ណាដល់ពេលចាប់ហើយអយកសភៅហើយអណាសាលារៀនហ្នឹងបាត់12បីឆ្នាំបានបើកសាលារៀនមកបើកនោះគឺទៅសុំរៀនដោយខ្លួនឯងអត់មានគណៈសង្ឃអត់មានកាហ្វេសង្ឃអីចាត់ការទេណោះជាងតែរៀនខាងក្រោយនេះកណាចង់មិនមែនໄວតម្លៃសាសនាខាងក្រោយនេះទេ បើប្រៀបធៀបនិគុណតកយើងគឺខុសឆ្ងាយណាស់និគុណគេរើបំរាស់សភៅនឹងអស់ហើយ គេកែប្រែអស់ហើយ គេមានហៅតង់អាចារ្យភូមិស្រុកយើងមួយចំនួនទៅសរសេរជាសភៅទៀតណោះណាគេហ្នឹងអាឡើងហ្នឹងឯកណាចង់ចង់ប្រាប់ថាបន្ថោបន្ថយវប្បធម៌បំបត្តិអក្សរសាស្ត្រជាតិដើមយើង គឺបាទអក្សរបុរាណនោះគឺបាទបើតាមខ្ញុំដឹងថាបាទ ហើយជាងតែសំលៀកបំប្រាក់ឥឡូវដែលគុណឃើញដែរខ្មែរក្រមឃើញនោះឯណានោះតែតាមបានហ្នឹងពេលបានហ្នឹងដែលគុណនឹងតែពេលបានទៅជួលហ្នឹងណាជួលអាវប្រាក់ហ្នឹងជួលអាវមកប្រហែល100ប្រាន់ណាដែលគុណហើយប្រាក់តែមកបានហើយនោះគេយកទៅវិញណាណាហើយជាងគ្នាប្រាក់បានណាពេលបាននោះទៅជួលពី200ប្រាន់ទៅហើយកងបើទិញមកលៀងជាងនោះដែលគុណមកប្រមកពេលហ្នឹងណាពួរថ្លៃរបស់ខ្មែរថ្លៃណា ហើយឃើញដែរនេះគុណឃើញបាត់ដែរនេះគុណហ្នឹងហើយតើតើจะថយទៀតណាឥឡូវបែរមកជួបបងចន្ទធីបងចន្ទធីវិញថាសម័យបច្ចុប្បន្នហ្នឹងបងលើកឡើងអំពីការធ្វើធ្វើឲ្យចុះខ្សោយការចំណន់ទស្សវត្សទី80និង70និង80និង90ហ្នឹងយើងវាគេធ្វើធ្វើឲ្យខ្សោយតើឥឡូវបច្ចុប្បន្នភាពហ្នឹងគឺយើងខ្សោយដោយគេធ្វើឲ្យយើងខ្សោយទៀតឬក៏មកអំពីយើងធ្វើខ្សោយខ្លួនឯងចិត្តសាស្ត្រយើងខ្សោយខ្លួនឯងយ៉ាងម៉េចបង កណាសូមអរគុណគុំចាស់និងបងយឹកម្ដងទៀតកាប់ពិតទៅខ្មែរយើងវាជា ក្រុមគោលដៅដែលគេត្រូវធ្វើឲ្យចុះខ្សោយដល់ឬគល់ហើយដោយសម័យគុណព្រះគ្រូមេគុណតុកចឹងអញ្ចឹងណាសម័យនោះក៏ខ្ញុំប្រកាសណាជា ជាអ្នកបួសដែរហើយបងញឹកនឹងប្រហែលជាបួសដែរប៉ុន្តែគ្រាន់តែថាមុននឹងក្រោយខ្ញុំចាស់ភាសាជាងខ្ញុំហ្នឹងហើយ យើងមើលឃើញថាព្រះអង្គស្រឡាញ់ជាតិសាសខ្លួនព្រះអង្គម្លះបង់គ្រប់សពបែបយ៉ាងដើម្បីបណ្ដោះទុនធានមនុស្សដើម្បីចង់ឲ្យជាតិសាសរបស់ខ្លួនរីកប៉ុន្តែនៅពេលដែលគេមើលឃើញ ថាសកម្មភាពនោះគឺជាសកម្មភាពដែលដែលបាញ់ច្រាស់ទិសជាមួយនឹងគេគឺគេយកព្រះអង្គគាត់ហ្នឹងហើយ ចំណុចទាំងនោះបើនិយាយសម្រាប់តែពីរខេត្តទេខេត្តឃ្លាំងនិងខេត្តខេត្តព្រះត្រពាំងគឺយើងឃើញថាគ្មាន ខ្មែរណាមួយចង់ចុះខ្សោយតាមដែលគេបង្កប់ទេមានតិចតួចដែលខ្មែរអឺជនជាតិខ្មែរខ្លះគាត់អត់បានយល់ពីអត្តសញ្ញាណរបស់ខ្លួនគាត់អត់យល់ពីតម្លៃ នៃអត្តសញ្ញាណរបស់ខ្លួនគាត់ក៏បានត្រូវបានគេលួងលោមហើយឈានទៅដល់ការបំផ្លាញដល់ជាតិសាសន៍របស់ខ្លួន តាមរយៈផែនការនិងបទបញ្ជាវិណាលើប៉ុន្តែបើនិយាយសហគមន៍ដតីដតីទៀត ក៏ខ្ញុំប្រកាសណាខ្ញុំបានគិតថាពួកគាត់ មិនចង់ចោះខ្សោយរបៀបនោះដែរខេតខ្លះមានវត្តតែបែរជាអត់បែរជាវត្តរៀបដដៃខេតខ្លះទៀតឯឥឡូវហ្នឹងសំបីតែរតែរតែ10នាក់មួយខេតរ10នាក់ឲ្យចេះអសរខ្មែរសឹងតែរអត់បានបងញឹកមិនដឹងខេតណាទេបងញឹកខេតផ្សារដែកផ្សារដេក សង្ខាបណាខេតខេតផ្សារដែកគេហៅយើយួនហៅថាសាដេកនោះហើយនឹងខេតព្រះសូគីតាមដែលខ្ញុំស្រាវជ្រាវមើលតាមមើលទៅឡើយមានអាចារ្យសោះខ្មែរឯខេតបេងចែហៅថាកំពង់ឫស្សីនោះកំពង់ឫស្សីនោះគឺនៅមានអ្នកចេះអសរខ្មែរបណ្ឌិត តិចតួចហើយអ្នកដែលនៅជាប់ព្រំដែនរវាងខេត្តព្រះតាពាំងនិងខេត្តខេត្តកំពង់រស័យចេះតិចតួចហើយអតសញ្ញាណរបស់ខ្មែរយើង ដែលស្ថិតនៅក្នុងខេត្តបេងចាខេត្តកំពង់រស័យនោះមានតែចំណុចមួយទេដែលសម្គាល់ថាពួកគាត់ជា ខ្មែរជាខ្មែរឥឡូវហ្នឹងជាអ្វីទៅបង គឺមានឯកសារសឹកសត្រាស្លឹករឹតដែលពួកគាត់មានមួយស្លឹកគ្រួសារខ្លះមាន2 3ស្លឹកទុកតម្កល់លើហឹងហើយមានពុទ្ធរូបអានឹងបានសម្គាល់ថាពួកគាត់ជាខ្មែរឥឡូវហ្នឹងរោគខ្មែរឡើងឃើញហើយបើសិនជាមិនស្រាវជ្រាវរោតាមរយៈនោះព្រោះអតសញ្ញាណបើយើងរោតាមអតសញ្ញាណប័ណ្ណដែលយួន បានធ្វើឲ្យខ្មែរអាចុងក្រោយនេះគឺអស់ហើយជាតិនិងសាសនាអស់លេងជាងមកខ្ញុំកណាចង់សួរខ្ញុំកណាចង់ឆ្លើយ ថាខ្មែរមិនចង់ធ្វើអមិនចង់បណ្ដោយឲ្យ ខ្លួនចុះខ្សោយតាម ដែលផែនការរបស់គេគេធ្វើទេប៉ុន្តែដូច និយាយទៅនិយាយមកវាធ្លាក់មករឿងមកញឹកដដែលខ្លោខ្លាចខេតខ្លះអត់ចេះអសរសំបីតែម្នាក់ត្រង់ហ្នឹងហើយដែលគាត់ខ្លោគាត់អត់បាន ដឹងទេ កូនចៅចំនួនក្រោយរបស់គាត់នឹងអត់បានបានដឹងថាគាត់នឹងជានរណាទេអត់ដឹងពីមុនដឹងថាពួកគាត់នឹងហោថាច់ពួកគាត់នឹងហោត្រឹង ពួកគាត់នឹងហោគីមតកូល ណាតកុលគឹមតកុលសឿនប៉ុន្តែមកដល់ឥឡូវហ្នឹងអស់រលីងអត់ដឹងថាជាណាទេវាអាហ្នឹងវាចូលចូលមនុស្សវាវែងវែងអត់ដឹងថាខ្លួនឯងជាណាអត់ដឹងខ្លួនឯងនៅជាមួយនរណាហើយជានរណាពូជអំបោអញមកពីណាអត់ដឹងច្រើនសហគមន៍ណាឥឡូវហ្នឹងយើងឃើញយើងឃើញប្រគុណម្ចាស់នៅវត្តស្វាយសៀមលោកបានបំភ្លឺថា លោកចង់បានទុនធាន ដុល្លារលោកចំណាយគ្មានអ្នកណាមកចំណាយចំនួនលោកទេបានន័យថាអ្នកដែលរៀននិងអ្នកបង្រៀនគឺជាប់ចម្ពាក់ដោយព្រោះតែខ្លួនមានបេះដូងជាខ្មែរអឺឯសំណួរខ្ញុំខ្ញុំខ្ញុំធ្លាប់សួរពីសប្តាហ៍មុនទៅរដ្ឋថៃបាល់ថាតើមានប្រមាណយុវជនដែលមានវ័យសិក្សាបានរៀនអក្សរសាស្ត្រតាមការអនុញ្ញាតរបស់លោក ចម្លើយថាគ្មានទេឥឡូវហ្នឹងខ្មែរកម្ពុជាក្រមមាន26ខេត្តសួរថាខេត្តណាខ្លះបានផុសផលរៀនបានដូចជានិគមថ្កោដូចជាខេត្តប្រតិពាំងចម្លើយថាអត់គ្មានទេមិនត្រឹមប៉ុណ្ណឹងទេសំបីតែទីកន្លែងសហគមន៍នៅទីទៀត ស្រោសចំពោះអ្នកដែលជាអសោះខ្មែរវាមិនខុសអីដែលក្នុង ក្នុងផែនការរបស់ក្រសួងអប់រំយួននៅទស្សវត្ស80និង90អនុញ្ញាតឲ្យដាក់កម្មវិធីភាសាខ្មែរចូលបង្រៀននៅសាលារដ្ឋប៉ុន្តែសួរថាការអនុវត្តរបស់គេ មានដែរអត់ចម្លើយថាអត់មានទេអត់ហ្មងនិយាយទៅវាជន់ដានអាពីសប្តាហ៍មុនដែលខ្ញុំកាត់ណាខ្ញុំបាននិយាយតែដល់និយាយអាហ្នឹងទៅវាពាក់ព័ន្ធនឹងអានោះហឹម ត្រង់ហ្នឹងហើយដែលគេហៅថាក្លោតែអញ្ចឹងវាមានស្អីទៀតឥឡូវចង់មិនចង់ក៏ពូគាត់បានបោះចោលចេញ ពីដៃគាត់រួចហើយទៅហើយបើចង់ឲ្យគាត់ស្ថាបនាឡើងវិញត្រូវប្រើពេលយ៉ាងម៉េចសំណួរសួរថាតើគាត់ចង់រក្សាអភិរក្សដែរអត់បើគាត់អត់ដឹងថាគាត់ជាអ្នកណាផងហ្នឹងអឺនោះអត់ នឹងក៏អត់ដឹងថាគាត់ជានរណាផងដើម្បីចង់ឲ្យគាត់ចង់រក្សាការពារតលតែគាត់នឹងដឹងថាគាត់ជានរណា ហើយរបស់នឹងពិតជារបស់របស់គាត់ដែរអត់អូខេហ្នឹងហើយអឺឥឡូវបងញឹកនៅសល់នៅសល់នាទីខ្លះសូមបងបន្ថែមសេចក្តីថាតើដើម្បីឲ្យស្គាល់ជាតិសាសន៍របស់ខ្លួនឯងគួរតែធ្វើយ៉ាងណា ដើម្បីកុំឲ្យគេថាយើងតអន់ថយកុំឲ្យគេថាយើងខ្សោយ ល្ងងអីចឹងណាបងបាទបាទអាកណាសូមជួយបន្ថែមនឹងលោកចន្ទធីថាបេនត្រែកំប៉ុងឫស្សីនៅទេសត្រាស្លឹកក្រឹតហើយសំខល់នឹងនឹងជាខ្មែរត្រឹមត្រូវតែនឹងត្រឹមត្រូវក៏ប៉ុន្តែខ្ញុំសូមជូនលោកឯងឲ្យដឹង ថាហេតុតិចបានបញ្ចេះសក់ខ្មែរ ខ្មែរនឹងហេតុដូចបានមិនចេះឃើញទេវត្ត25វត្តនោះទេពេលត្រែណាចំកំពង់ឫស្សីនេះ26ឃើញឃើញតែវត្តអស់នោះរៀបហើយចាប់ប្រមាណខេតដែលប្រាតប្រាំងដែលខេតខ្លាំងហ្នឹងមានវត្តខ្មែរបានខ្មែរចេះហុកសហ្នឹងខ្មែរដែលចេះហុកសហ្នឹងដល់អាស្រ័យវត្តតាប្រយបានខ្ញុំចង់និយាយប្រាប់ថា បើចង់អោយខ្មែរយើង បណ្ដោះបណ្ដាលធនធានមនុស្សឡើងវិញ ត្រូវតែទៀមទាសាលារៀនឲ្យបាន ទី1គឺសាលារៀនណាអានឹងហើយជាវប្បធម៌របស់ជាតិអក្សររបស់ជាតិណោះហើយដល់បិនប្រែខ្មែរមានក៏មិនក៏មានទេបើតាមខ្ញុំសួរដោយបដលហ្មងបើតែអស់វត្តមានខ្មែរប៉ុន្តែដោយអាស្រ័យបន្លៃវត្តហើយគ្នារៀនតាមណា បានចេះសអខ្មែរណោះវត្តវល់វល់ៃបានអស់ហើយ កងដូចវត្តខេត្តប្រតប៉ាំងយើង143វត្តឥឡូវហ្នឹងណាកងដល់ដល់ខេត្តខ្លាំងដល់92វត្តឥឡូវមិនដឹងតើមានកសាងថែមខ្លះទៀតទេខ្ញុំអត់ដឹងកងដល់ប្រហែលដូចលង្ហោជាដើមបានតែប្រហែល10វត្តហ្នឹងឃើញទេបានខ្មែរដុំណាមានខ្មែរដុំនោះកសាងវត្តហើយហើយបាននេះភូមិកណ្រែងហ្នឹងបានតែ70ម៉ានគ្រួសារហ្នឹងបានខំកសាងស្លាឆោទៀន ចង់ធ្វើដូចត្រីងៀតខំឃ្លាតប្រងនោះណាត្រីងៀតឃ្លាតប្រងហេតុនេះបានត្រីងៀតហើយគេសម្លាប់ធ្វើជាត្រីងៀតហើយខំឃ្លាតប្រងទៀតមែនណាក៏ប៉ុន្តែប្រងនឹងប្រងរួយនោះណាអាយកុំតោច្រឡំថាប្រងត្រីទេប្រយខ្ញុំប្រាប់ថាគ្នាគេធ្វើធ្វើចិត្តត្រីល្ងាតហើយនៅខំស្លៀតប្រងអញ្ចឹងហេតុដូច្នេះខ្ញុំចង់ប្រាប់ថាខ្មែរដូចបិនត្រែដូច ដូចនិយាយមិញនោះសាដែកដងថាបជាដើមណាហេតុដូចបានខ្មែរមិនចេះអក្សរពីប្រុសក៏មានវត្តខ្មែរណាតំបន់នោះមានខ្មែរបន្តិចបន្តួចចេះនិយាយខ្មែរប៉ុន្តែអក្សរមិនចេះទេគ្នាមានរៀនឯណាមកចេះបានរៀនឯណាមកចេះប៉ុន្តែនោះដឹងខ្លួនជាខ្មែរខ្ញុំទៅសើថាប៉ុណ្ណឹងដឹងខ្លួនជាខ្មែរប៉ុន្តែខ្ញុំសូមអំពាវនាវបងប្អូនយើងប្រយកន្លែងនឹងហើយ យើងកំអល់ដាក់បន្ទុកធ្ងន់នៅលើគាត់ពេកគាត់ទៅបានណាសំលេងខ្មែរណា ទូរទស្សន៍ខ្មែរបានទេណា បានទីគុណប៉ុស្វឿនបង្កើតបាន2 3ឆ្នាំហ្នឹងនងណោទូរទស្សន៍បានទេណា បានអរុនសុស្ដីកម្ពុជាក្រមឯណោះណោអាមេរិកណាណាបាន ចាប់ទីគុណតុកចើងបានអាចារ្យរដ្ឋោបានបង្កើតបានហ្នឹងហើយបើបើគ្មានសារប្រនគ្មាននេះហ្នឹងបង្កើតមិនបាន ហើយណោះហើយទូរទស្សន៍រងងាយខ្មែរនិយាយក្រមហ្នឹងដូចរឿងខ្ញុំអឺរឿងបាទទឹកដីហ្នឹងបើក៏មានទូរទស្សន៍ឯគុណហ្នឹងហើយនឹងប្រទេសអូស្ត្រាលីហ្នឹងហើយនឹងអាមេរិកហ្នឹងសំលេងកម្ពុជាក្រមសួរតើឯណាគេយកព័ត៌មានយើងទៅញ៉ៃហាសំលេងខ្មែរឯណាគេយកទៅហាប្រទេសយួនហ្នឹងគេណាគេបើក៏យើងញ៉ៃឡែងណាលោកគ្រូចាន់ធីគ្រូឯងជួយពិចារណាមើលមើលទូរទស្សន៍ហ្នឹងបានផ្សាយនៅព្រេងនគរទេ ថ្ងៃដំបូងដែលខ្ញុំឃើញ ទូរទស្សន៍ព្រៃនគរភ្លាមខ្ញុំអរហ្មងខ្ញុំមើលឃើញខ្ញុំក៏អរដែរហ្នឹងហើយឃើញព្រេងខ្ញុំថាអាយ៉ាព្រេងក្រលោមានសម្លេងខ្មែរណាទូតព្រេងក្រតែឃើញទេបងប្អូនតែឃើញទេណណអានឹងកន្លែងនឹងហើយ ដែលខ្ញុំចង់ប្រាប់ថាយុទ្ធសាស្ត្ររបស់យួន ដែលគេធ្វើឲ្យយើង ខ្លាវហើយខ្លាចហើយងងនឹង អានឹងហើយយុទ្ធសាស្ត្ររបស់គេអានឹងក៏មិនមែនយើងចង់បានទេគ្មានអ្នកណាចង់ក្រទេគ្មានអ្នកណាចង់ខ្លោទេចង់ចេះងអគ្នាហ្នឹងណាក់រកស៊ីចង់បានមានបានទាំងអស់ក៏ដល់អាស្រ័យអីទុនធានវាក៏មានណាវិជាមិនមាន បានតម្រេះឯណាណាក់ធ្វើសេដ្ឋីបើណាក់ខ្លោទៅធ្វើបានទេណាក់ធ្វើយ៉ាងហោបើណាក់ខ្លោធ្វើបានទេណាក់ចេះណាបានធ្វើបានណាក់ចេះបានមានបច្ចេកទេសធ្វើសេដ្ឋកិច្ចបាន ធ្វើសេដ្ឋីបាទបងបើតាមបើតាមខេត្តសាដែកគេហៅខេត្តសាដែកហ៎សាដែកសាដែកហើយកំពង់រិស័យបើតាមមើលអស់វត្តលេងណានៅនៅតំបន់ហ្នឹងអស់អស់ដល់ដៃបងរៀបផ្សេងមកបើតាមមកខ្ញុំលឺគេនិយាយតាមប្រវត្តិសាស្ត្រ25វត្តប៉ុន្តែខ្ញុំបាន សួរណាក់ដែលនៅខេត្តកំពង់ឫស្សីបតលហ្មងមានតន្លងនៅគេហៅមីឡុងបាក់ វៀងកងអាងនឹងដែរហ្នឹងស្រុកភ្នោដាច់ដូចគ្នាប៉ុន្តែមីឡុងបាក់ហ្នឹងគឺចិនជាតិខ្លួនទាំងអស់ខ្មែរបានតែមកគ្រួសារពីគ្រួសារទេមកឃុំណាហើយដល់ខ្ញុំមានបងថយួនបានទៅទៅត្រូវធ្វើឡងឲ្យបិនតែបានខ្ញុំទួថាពូពូហើយឃើញពូនឹងកាត់ខ្មៅដូចខ្មែរដែរប៉ុន្តែកាត់យួនហើយខ្ញុំសួរថាខ្ញុំលបសួរខ្ញុំសួរថាចើអឺយោ tôi nghe nói là bên tre còn người Khmer có không cái tha có mà không biết nói đâu nó cái ná đây cuốn cái ná à nó kinh dạy bà thọ đó ta miền miền trần trượt Khmer mẹ bàn tay mình chạy dạy Khmer ថ្មីជានិយាយខ្មែរគេសម្លាប់ដល់បានអស់ហើយហើយនោះមិនហាក់ពៀននោះឡាក់ពួនណាជាងតែគ្នាបានឯណាវត្តវត្តនោះគេໄວរៀបដល់ដីទៅតម្រំដល់ដល់ដល់ភាសាយើងថ្មីជានិយាយ ណោះបានគេទុកសត្រាស្លឹករឹតនៅលើនរងប្រាមានអ្នកធ្វើការនៅកានៅនៅស្រុកភ្នោះដាច់ហ្នឹងគេចោះទូលសកម្មភាពនៅបេនត្រែហ្នឹងកំពង់ឫស្សីហ្នឹងបានគេសួរថាម៉េចថាឯងមានសត្រាស្លឹករឹតហ្នឹងគេថាដឹងទេមិនដឹងទេដូចនិយាយតាពេលដើមដាក់មកនោះចឹងដឹងប្រហែលចំនួនហើយណោះអាកន្លែងហ្នឹងគេឆ្លើយប្រាប់ថាខ្មែរហ្មងចឹងណា ប៉ុន្តែគេមិនចេះមែនទេបាទតែប៉ុណ្្នឹងបានអរគុណបងបងចន្ទធានអសល់2នាទីបងបន្ថែមសេចក្តីសេចក្តីយ៉ាងណាបញ្ចប់សេចក្តីយ៉ាងបងបងណាសូមអរគុណគុំចាស់ម្ដងទៀតខ្ញុំខ្ញុំកណ្ណាខ្ញុំបាទនៅចុងនាទីគឺអត់មានអឺខ្លឹមសារអីដែលត្រូវលើកយកមកនិយាយទៀតទេប៉ុន្តែចង់លើកទឹកចិត្តដល់យុវជនរបស់យើងទាំងអស់ ថាពង្រឹងស្មារតីឡើង ត្រឹមមកចែកចាយចំណេះដឹង ត្រឹមមកផ្សព្វផ្សាយព័ត៌មានស្ដីពីសិទ្ធិមនុស្សជាសកលឲ្យអ្នកភូមិផងរបងជាមួយឲ្យអ្នកជំនាញយើងដឹងឮគឺมันខុសច្បាប់ទេហើយបើមានករណីរំលោភបំពានគឺត្រូវតែធ្វើ ពាក្យបណ្ដឹងជាបន្ទាន់ដាក់ទៅអាជ្ញាធរឬអាជ្ញាធរតុលាការដើម្បីតម្កល់ឯកសារទុកទុកចាត់ការថ្ងៃក្រោយថ្ងៃក្រោយខ្ញុំជឿជាក់លើអង្គការសហប្រជាជាតិថានឹងមានយន្តការមួយដើម្បីសម្រួលបាយាកាឲ្យខ្មែរមានយុទ្ធសាស្ត្រក្នុងសង្គមដែលរស់លើទឹកដីកំណើតរបស់ខ្លួន ខ្ញុំជឿខ្ញុំជឿជាក់ព្រោះខ្ញុំឃើញជនជាតិដតីដតីទៀតលើសកលលោកហ្នឹងពួកគាត់ទទួលបានយុទ្ធធម៌បែបហ្នឹងពីស្ថាប័នកម្ពុជាកម្ពុជានៃសកលខ្ញុំជឿខ្ញុំជឿជាក់100%គ្រាន់តែវាយឺតពេលត្រូវប្រើប្រាស់ពេលវេលាវែងព្រោះតំណាងរបស់សកអ្នកសកលមានន័យថាតំណាង របស់អន្តរជាតិមុននឹងធ្វើអីមួយគេមិនមែនយកតែរឿងមួយទៅនិយាយទេរឿងគោលលើគ្នា ដាក់មកសមីអញ្ចឹងទៅហ្មង គេបង្រួមតែមួយស្លឹកខ្លឹមខ្លីនិយាយឆាប់ស្ដាប់បានរុញទៅឲ្យនែឯងឆ្លើយមកដូចការអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានស្នើសុំឲ្យរដ្ឋាភិបាលក្រុងហាណូយបំភ្លឺតាក់ទងនឹងការចោតប្រកាន់របស់ខ្មែរជនជាតិដើមខ្មែរកម្ពុជាក្រោមតើរឿងនឹងជារឿងពិតដែរអត់ ឆ្លើយមិនរួចដោយបងញ៉ាក់ចឹងរឿងចេញដេការឿងចេញសេចក្តីសម្រេចរបស់ស្នងការខេត្តតាមដែលខ្ញុំតាមដានមួយនៅមាននគរបាលម្នាក់បានឆ្លើយថាចឹងឆ្លើយនឹងសំណួររបស់ញឹកថាមាននគរបាលម្នាក់បានឆ្លើយមួយញឹកថាគេអត់ដឹង ដឹងថាដីនឹងគឺគឺស្នងការនគរបាលខេត្តបកលឲ្យគេ គឺគេមានសិទ្ធិគ្រប់គ្រងនឹងកាន់កាប់បងញឹកគ្មានសិទ្ធិ គ្មានសិទ្ធិសំបីតែបន្តិចទៅឈរលើដែនដីលើទឹកដីក៏ដែលជាមរតករបស់ខ្លួននោះទេ គេប្រើពាក្យហ្នឹងដូច្នេះទាំងអស់ហ្នឹងហើយជាអង្គហេតុដើម្បីឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគេជជែករឿងពិត ខ្ញុំជឿថារដ្ឋាភិបាលក្រុងហាណូយមិនឆ្លើយមិនរួចទេ ព្រោះខ្លួនបានប្រព្រឹត្តបានរំលោភប្រកាសមែនអញ្ចឹងឆ្លើយមិនរួចទេ ហើយរឿងហ្នឹងផ្អាប់យូរទៅយូរទៅមិនឆ្លើយរហូត បើទោះបីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមកទៀតដាក់លិខិតផ្សេងទៀតនិយាយរឿងករណីផ្សេងទៀតក៏ពួកនឹងមិនឆ្លើយដែរ ព្រោះឆ្លើយយ៉ាងម៉េចបើខ្លួនឯងខុសឆ្លើយគេសត្វតាអ្នកបណ្ឌិតគេសត្វតាបរិញ្ញាគេសត្វតាអ្នកមានបទពិសោធន៍ការងារលើពិភពលោកលើសកលលោកទៅឆ្លើយតាពីតាពីហ្មងអូខេអញ្ចឹងតារាព្រមព្រៀងគ្នាហ្នឹងហើយ អូខេបងអឺប៉ណ្ណឹងចាស់អរគុណណាបងទាំងពីរដែលបានបានលះបងពេលវេលា បងសាច់ថាច់ញឹកក៏កំពុងតែរងគ្រោះហើយបញ្ហាដីធ្លីនឹងដោះស្រាយមិនរួចចឹងទៅគេនៅតែអឺកហៅថានំមានភាពងុំនៅក្នុងចិត្តណាមិនតាន់ស្រឡះហើយបងថាច់ចន្ទធីបងចន្ទធីក៏បានអឺ រវល់កិច្ចការងាររដ្ឋតាក់ស៊ីផងអញ្ចឹងរវល់ច្រើនក៏ជាឱកាសដើម្បីចែករំលែកនេះគឺជាការជួយជាតិរបស់យើងហើយបើយើងមិនបានទៅដល់ស្រុកកំណត់របស់យើងក៏បានបញ្ចេញជាសម្លេងផ្សព្វផ្សាយចំណេះដឹងដើម្បីយុវជនរបស់យើងបានទទួលចំណេះដឹងពីបងអរគុណបងថាច់ញើហើយបងចន្ទ្រីជួបគ្នាថ្ងៃរាល់ថ្ងៃពុតយើងជួបគ្នាបន្តទៀតណាបងណាសូមអរគុណច្រើនសូមគោរពសុខភាពល្អពុទ្ធពរទាំងផ្នែកចំណាបានដូរសេចក្តីប្រាថ្នាសូមថ្វាយបង្គំលានិងសូមចម្រើនពរលា សាធុសាធុសាធុបាទគ្រាន់សាធុសាធុអរគុណច្រើន